អឺខានឡាយយូចាហើយមានបងប្អូនខ្លះនៅអាមេរិកណាចាហើយចិត្តតែឆាតចូលមកអឺ inbox របស់ខ្ញុំហ្នឹងគាត់សួរថាថ្ងៃណាអូគាត់សួរថ្ងៃណាខ្ញុំឡាយទៀតអូខេគាត់សួរខ្ញុំថាថ្ងៃណាខ្ញុំឡាយទៀតមិនក៏បាត់ឈឹងអញ្ចឹង អឺការពិតអីបើសិនជាពូមីបងប្អូនឃើញខ្ញុំឡាយរាល់ថ្ងៃណាពូមីបងប្អូនត្រូវតែឆ្ងល់ថាចុះមួយនឹងធ្វើការអីរកស៊ីអីបានជាមានពេលឡាយរាល់ថ្ងៃចាបានអីស៊ី you know ត្រូវឆ្ងល់ចាប៉ុន្តែយូរយូរបានឡាយម្ដងចេះអឺ អានឹងជារឿងធម្មតាសម្រាប់អ្នកធ្វើការពេញម៉ោងចាំធ្វើការពេញម៉ោងហើយមានផ្ទះមានសម្បែងមានគ្រួសារត្រូវមើលការខុសត្រូវបាយទឹកចាមានប្រុសប្រុសខ្លះបងប្អូនឃើញអ្នក live Facebook ភាគច្រើនច្រើនប្រុសប្រុសចាហើយគាត់បាន live ច្រើនគាត់ទៀងទាត់ ចាអូសួស្ដីជម្រាបសួរពូពូ ពឿងមើលមើលមិនចុចមើលមើលមិនចង់ឃើញទេអូខេអូបងឡុកហ្នឹងហើយបងពេជ្របងស៊ូយានចាអមភាកច្រើនអ្នកដែលអ្នកដែលគាត់អាសាបានឡាយ ហើយឡាយទៀងទាត់ណាភាកច្រើនច្រើនប្រុសប្រុសបងប្អូនឃើញទេភាកច្រើនច្រើនប្រុសប្រុសដោយសារអឺប្រហែលជាគាត់នៅផ្ទះមានប្រពន្ធដើម្បីឲ្យហូប ហើយខ្ញុំត្រូវជាអ្នកដំបាយអ្នកដំបាយមើលកូនរួចហើយធ្វើការទៀតដូច្នេះហើយការឡាយមិនបានទៀងទាត់ហើយមិនបានញឹកញាប់ដូចគេវាជារឿងធម្មតាប៉ុន្តែវាជារឿងចម្លែកបើសិនជាខ្ញុំបានឡាយរាល់ថ្ងៃចម្លែកមែនតើហើយត្រូវតែឆ្ងល់ថាខ្ញុំធ្វើការអីហើយមានបាយណាស៊ីចាអឺ I think រឿងនឹងវា វាជា method មួយដែលយើងអាចកត់សម្គាល់សម្រាប់រឿងជាច្រើនដៃបើប្រុសប្រុសប្រុសប្រុសគាត់ឡាយបានច្រើនគាត់ឡាយបានទៀងទាត់ដោយសារគាត់មិនមែនជាអ្នករវល់ការងារផ្ទះមិនមែនអ្នកមើលកូនឯងអញ្ចឹងចាអឺសូមអញ្ចឹងដូចខ្ញុំទៅសេនៅក្នុង caption ខ្ញុំអញ្ចឹងអឺនិយាយរឿងគណៈបញ្ញោបាយអឺកន្លងមកខ្ញុំក៏ ឃើញលោកអឺកំសខាគាត់គាត់មានសកម្មភាពចាប់ដើមមានសកម្មភាពច្រើនចាគាត់ចាប់ដើមមានសកម្មភាពច្រើនអូងលំខឹងអូខេដើម្បីហូបខ្លួនឯងអូខេហ្នឹងហើយខេលោកអត់មានកូនអីចាញ់ខ្ញុំរឿងអត់មានកូនអត់មើលកូនហ្នឹងហ្មងអូខេបងលោកឯងដើម្បីខ្លួនឯងតែអត់មើលកូន អឺ so ខ្ញុំគ្រាន់តែមានចម្ងល់មួយរឿងលោកកឹមសុខាណាដូចខ្ញុំបានទៅសេនៅក្នុង caption របស់ខ្ញុំនៅក្នុងអី Facebook របស់ខ្ញុំខ្ញុំខ្ញុំខ្ញុំលឺសួរគាត់ប្រាប់ទៅអាស៊ីសេរីគាត់ថាបើគាត់មានសេរីភាពអឺឆាប់ឆាប់ហ្នឹងតឡាការកាត់កាត់បញ្ចប់ព្រឹងក្តីរបស់គាត់ហ្នឹងគឺគាត់ ដើម្បីគាត់អាចមានលទ្ធភាពចូលរួមនៅក្នុង ការបោះឆ្នោតឆ្នាំ2022និងឆ្នាំ2023ប៉ុន្តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ហ្នឹងគឺការបោះឆ្នោតឆ្នាំ2022មកដល់ម៉ោងនេះគាត់ឡើងតឡាការដូចលើកទី40ហ្នឹងឡងហ៎មានបានតាមដានហើយខ្ញុំលែងតាមដានដែរឥឡូវខ្ញុំលែងតាមដានប្រហែលជាលើកទី40ជាងហើយហ្នឹងហើយអឺហើយនៅមិនទាន់បានដោះស្រាយចេញទេ អឺប៉ុន្តែ ការរៀបចំបញ្ជីឈ្មោះចុះឈ្មោះអឺបេក្ខជនក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងវាចប់ហើយអូខេវាចប់ហើយអឺដូចជា នៅសល់តការកែតម្រូវបន្តិចបន្តួចទេប៉ុន្តែអឺដំណើរការ ការចុះឈ្មោះរបស់ឆ្នាំក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងគឺអូលើកទី33អូខេ គឺវាចប់ហើយសំណួរសួរថារាប់លេងអស់ហើយអូខេនេះនេះវាយចូលសំណួរសួរថាតើគាត់និយាយនឹងគាត់សំអាងលើអីគាត់សំអាងលើអីដែលគាត់អាចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2022បាន សម្អាងលើអីគាត់ជាប្រធានគណៈបកសង្គ្រោះជាតិ let's say ថ្ងៃស្អែកនេះឧទាហរណ៍ថាឬក៏អាទិត្យក្រោយគេបញ្ចប់សំណុំរឿងរបស់គាត់ហើយគាត់ហក់ចូលទៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បញ្ជីឈ្មោះគេបោះហើយហើយច្បាស់ណាស់ថារឿងគណៈបកសង្គ្រោះជាតិនេះបើទោះបីលោកកម្មសខាគាត់ អស់មានក្តីជាប់ព្រឹងក្តីរបស់គាត់ក៏គណៈបកសង្គ្រោះជាតិមិនមែនមានសុពលភាពភ្លាមភ្លាមដែរហើយបើទោះបីជាគណៈបកសង្គ្រោះជាតិមានសុពលភាពភ្លាមភ្លាមតំណាលលោកកឹមសុខាក៏គណៈបកសង្គ្រោះជាតិអត់អាចចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់បានបងប្អូនយល់ខ្ញុំនិយាយហ៎ក៏អត់អាចចូលរួមបានពីព្រោះបញ្ជីឈ្មោះគេបាត់អស់ហើយវានៅសល់តែការកែតម្រូវហ្នឹងហើយ ការចុះឈ្មោះអីគេគេគេបាត់អស់ហើយគេលោកខ្ញុំច្រឡំខ្ញុំតាមដានច្បាស់មិនដឹងទេណាហ្នឹងហើយអញ្ចឹងគាត់ចូលរួមតាមគណៈបកណាគាត់ចូលរួមតាមគណៈបកណាខ្ញុំខ្ញុំអត់ហ៊ានខ្ញុំអត់ហ៊ានថាបកណាបកណីទេខ្ញុំមិនហ៊ានថាគ្រាន់តែខ្ញុំលើកចំនួនតែប៉ុណ្្នឹងហើយបកធំហ្នឹងក៏ប៉ុន្តែក៏មានចរន្តមួយទៀតដែលខ្ញុំ ទទួលតំណឹងមកថាវាមានមនុស្សស្និទ្ធជាមួយនឹងលោកកឹមសុខាក៏ដើរត្រាច់ចរតាមភូមិតាមឃុំនៅក្នុងខណៈដែលយើងឃើញថាពួកគាត់កំពុងមានសកម្មភាពច្រើនជាងមុនហ្នឹងណាហ្នឹងហើយអាសកម្មភាពច្រើនជាងមុនហ្នឹងក៏ឮថាដើរប្រាប់អឺប្រជាពលរដ្ឋ សកម្មជនខាងគាត់ហ្នឹងសកម្មជនដែលគេស្គាល់ដល់ខាងណាសកម្មជនដែលគេស្គាល់និយាយថាឲ្យចាំសិនឲ្យចាំសិនមានន័យថាម៉េចមានន័យថាកុំឲ្យចូលរួមការបោះឆ្នោតក្រុមប្រឹក្សាគុំចាំសិនចាំគាត់សិនអូយ៉ាងម៉េចចាំគាត់សិនមានន័យថាចាំសិនយ៉ាងនិយាយអញ្ចឹងឲ្យចាំសិនអឺមានន័យថាគាត់អត់លើកទឹកចិត្តឲ្យមនុស្សត្រៀមខ្លួន ខ្ញុំបានចូលបងទេបើបានចូលមួយគណៈបកភ្លើងទៀនខ្ញុំគ្រប់គ្រងហ្នឹងហើយបងឡុងថាប្រហែលចូលគណៈបកភ្លើងទៀនបើគាត់ចូលរួមមួយគណៈបកភ្លើងទៀនប្រកាសគ្រប់គ្រងគណៈបកភ្លើងទៀនបងឡុងខ្ញុំគ្រប់គ្រង100% that's good ប៉ុន្តែចរន្តដែលយើងអានទទួលតំណែងបានមកវាអត់អញ្ចឹងហ៎បងបើសិនជាគាត់អឺអាចថាចូលជាមួយនឹងគណៈបកភ្លើងទៀនឬមួយក៏យ៉ាងម៉េច ដេញរៀបចំរចនាសម្ព័ន្ធរួចហើយបាក់ភ្លើងទៀននៅក្នុងចំណោមបាក់ទាំងអស់ទូទាំងប្រទេសកម្ពុជាបន្ទាប់ពីគណៈបព្វជ័យមុនមកគឺបាក់ភ្លើងទៀនរៀបចំ រចនាសម្ព័ន្ធសឹងថាបាន99%ចុចឯណែដូច្នេះមានតែបកប្រជាជននិងគណៈបកភ្លើងទៀនទេ ដែលមាន រចនាសម្មិនរចនាសម្ព័ន្ធនេះសំទោសអឺ បេក្ខជនក្រុមប្រឹក្សាគុំបេក្ខជនដែលត្រូវបោះឆ្នោតក្រុមប្រឹក្សាគុំនឹងសឹងតែបានទូទាំងប្រទេសសឹងតែ99%ជាងហើយដូច្នេះមានអកពីនឹងទេឥឡូវបងឡុងលើកអឺទស្សនៈមកថាបើហេជាគណៈបកភ្លើងទៀនបើអញ្ចឹងខ្ញុំគ្រប់តរប៉ុន្តែសំណួរសួរថាអញ្ចឹងបើសិនជាគាត់ចង់ចូលរួមមួយគណៈបកភ្លើងទៀនមែនដូចឡុងលើកឡើងណាហេតុអីក៏មានចរន្តមួយ ដើរឃោសនានៅតាមខេត្តតាមអីហ្នឹងយេឲ្យគ្រប់ត្រូវត្រឹមត្រូវបងអាហ្នឹងគាត់អត់អាចហក់ព្រោះគេមានប្រធានបកគេហើយនៅហ្នឹងគាត់មិនអាចទៅជន់ទៅលើគេបានទេគាត់មានហើយគាត់គ្រាន់ប្រកាសគ្រប់ត្រូវក៏មិនតែហេតុអីបើគាត់គ្រប់ត្រូវបើគាត់ចង់គ្រប់ត្រូវបាក់ភ្លឹងទៀនឬមួយក៏យ៉ាងម៉េចឬមួយក៏គណៈបាក់ផ្សេងទៀតហេតុអីបានជាមានចរន្តមួយអឺ ដែលមនុស្សសាសនាមួយគាត់នឹងដើរឃោសនាប្រាប់គេឲ្យចាំមានន័យថាលើកទឹកចិត្តមនុស្សកុំឲ្យចូលរួមការបោះឆ្នោតអត់យល់ខ្ញុំវាអត់យល់សូខ្លួនឯងចង់ធ្វើនយោបាយខ្លួនឯងចង់ធ្វើនយោបាយខ្លាំងណាស់ចង់ចូលរួមក្រុមប្រសាឃុំបោះឆ្នោតក្រុមប្រសាឃុំសង្កាត់ឆ្នាំ2022ដែងហួសទៅហើយដែងហួសទៅហើយច្បាស់ណាស់ថាចូលមិនកើតក៏ប៉ុន្តែ ដៅដៅមានឲ្យមនុស្សរបស់ខ្លួនឯងដៅដៅឃោសនាប្រាប់គេថាកុំអោយឲ្យចាំសិនខ្លួនឯងចង់ធ្វើតែដើរប្រាប់អ្នកគ្រប់គ្រងឲ្យចាំសិនដោយសារខ្លួនឯងហៀបចំខ្លួនអត់តន់មានន័យថាម៉េចមានន័យថាម៉េចសួរអញ្ចឹងបានជាមានបងប្អូនយើងខ្លះពូមួយគាត់នៅស្រុកប្រាំងគាត់ថាអ្នកដឹងមិនដឹង so ខ្ញុំមិនដឹងថាតើកម្រិតគេយ៉ាងម៉េចអឺខ្ញុំមិនហ៊ាននិយាយពាក្យអាក្រក់ស្ដាប់ទេណាពាក្យពាក្យដែលគួរនិយាយពួកពួកអាត្មានិយមណាបើអញមិនបានស៊ីអាណាក៏មិនគួរបានស៊ីដែរចង់និយាយអញ្ចឹងចា So ជាយោបល់របស់ខ្ញុំជាជាយោបល់របស់ខ្ញុំចំពោះលោកកឹមសុខា និង មនុស្សដែលនឹងជំនាញកឹមសុខា អអឺដើម្បីរក្សាតម្លៃខ្លួនណាដើម្បីរក្សាតម្លៃខ្លួនណាអឺត្រូវចេះមើលចរន្តប្រជាពលរដ្ឋផងត្រូវចេះមើលចរន្តប្រជាពលរដ្ឋចង់និយាយថាចេះកេងប្រយោជន៍ពីនយោបាយបាទចង់និយាយអញ្ចឹងណាចាកុំឲ្យអាត្មានិយមខ្លាំងពេកបើយើងចង់ឲ្យគេគ្រប់គ្រងយើង យើងត្រូវបង្ហាញចំហមួយដែលបំរើផលប្រយោជន៍រួមបើយើងបង្ហាញចំហមួយដែលចង្អៀតចង្អល់អឺមិនចង់ឃើញក្រុមផ្សេងឬក៏បកផ្សេង ដែលមិនមិននៅ ក្រោមអាណាព្យាបាលរបស់ខ្លួនឯង មានគោលដៅតែមួយប៉ុន្តែមិននៅ ក្នុងអាណាព្យាបាលរបស់ខ្លួនឯងមានដំណើរទៅមុខអាហ្នឹងគឺដូចសម្រាប់ជីវិតនយោបាយខ្លួនឯងចឹងយល់ទេវាអត់មានវាអត់មានចំណេញទេនៅក្នុងការដើរឃោសនាអឺទប់ប្រឹងទប់ឬរុញច្រាន កម្លាំងឬក៏ចរន្តមួយ ដែលមានមហាជនគាំទ្រច្រើនណាអត់ចំណេញទេខ្លួនឯងនៅក្នុងពៈផ្លាកជាអ្នកប្រជាធិបតេយ្យខ្លួនឯងពាក់ផ្លាកប្រជាធិបតេយ្យប៉ុន្តែដល់និយាយអញ្ចឹងគឺវាធ្វើឲ្យប្រជាពលរដ្ឋនឹងមានការយល់ច្រឡំឥឡូវកំឡុងថាពួក កឹមសុខាអត់គ្រប់ត្រូលឯបាក់កបេកបុកហេល្អហើយគាត់អត់គ្រប់ត្រូលបាក់កបេកបុកប៉ុន្តែយល់អគាត់គួរនៅឲ្យកុំប្រើភាសាណាមួយដែលធ្វើឲ្យមនុស្សចាប់ផ្ដើមមានគំនិតទុតិធនិយមចាប់ផ្ដើមមានគំនិតសង្ស័យ អូកំសខាឲ្យចាំហើយចុះបាក់ភ្លើងទៀននោះអញ្ចឹងមនុស្សចាប់ដើមគិតទេយីនោះមនុស្សចាប់ដើមគិតទេចរន្តប្រជ្រះគ្នាដល់ប្រជ្រះគ្នាមនុស្សចាប់ដើមគិតចាប់ដើមមានការទាស់កំណត់គ្នាវិភាគចុះវិភាគឡើងបែកខ្ចាយហ្នឹងបែកពេញបណ្ដាញសង្គម Facebook បើកម្មសុខាឆ្លាតណា និយាយមកឆ្លាតមកដល់ម៉ោងនេះករណីរបស់គាត់គេអត់ព្រមបញ្ចប់ករណីរបស់គាត់ពីព្រោះខ្ញុំគិតថាពីព្រោះដោយសារគាត់ចំហររឹងដែរអាអាហ្នឹងខ្ញុំនិយាយដោយនេះណាបើកឹមសុខាត្រូវត្រូវគេទិញបានអាហ្នឹងវាចប់យូរហើយរឿងក្តីគាត់ហ្នឹងប៉ុន្តែមកដល់ម៉ោងនេះគេនៅតែលេងសើចករណីរបស់គាត់គឺដោយសារចំហររបស់គាត់ហ្នឹងវា វារឿងដែលគាត់មិនព្រមតាមគេទី1ទី2គេឃើញថាគាត់នឹងមាន ប្រយោជន៍ចំពោះគេគេឃើញថាគាត់នឹងមានប្រយោជន៍ចំពោះគេគេ ប្រើប្រាស់គាត់ដើម្បីបន្ធូរសម្ពាធអន្តរជាតិដើម្បី មានផោះតាំងបញ្ជាក់ទៅប្រាប់អន្តរជាតិថាអេសុខខ្មែរមានប្រជាតៃមើលអត់មានធ្វើបាបកម្មសខាណាហើយកម្មសខាក៏មានប្រយោជន៍នៅក្នុងការ បញ្ចុះបញ្ចូល អន្តរជាតិឲ្យ ជួយរបបហ៊ុនសែនពីព្រោះគ្រប់ពេលដែលគាត់ជួបជាមួយនឹងទូតគាត់តែងតែសុំឲ្យទូតជួយដល់ប្រជាពលរដ្ឋខ្មែរអុកខុសជួយប្រជាពលរដ្ឋខ្មែរគឺជារឿងត្រឹមត្រូវប៉ុន្តែ ជួយប្រជាពលរដ្ឋខ្មែរគឺជួយរបបនឹងឯងដូច្នេះកម្មសភាមានប្រយោជន៍ច្រើនសម្រាប់សម្រាប់គណៈបកប្រជាជនសម្រាប់អញ្ចឹងហើយបានជាករណីរបស់គាត់ហ្នឹងគេគេអត់គេអត់ គេអត់បញ្ចប់គេទុកឲ្យវានៅអញ្ចឹងទៅអាហ្នឹងអាហ្នឹងខ្ញុំត្រូវតែអឺខ្ញុំត្រូវឲ្យ credit គាត់ខ្លះដែរក៏ប៉ុន្តែបើយើងដឹងថាយើងមានចំហរឹងប៉ុណ្ណឹងហើយយើងមកដល់ម៉ោងនេះហើយអឺយើងមិនព្រមបោះបង់ចោលសមរភូមិរបស់យើងទេណា អាហ្នឹងណាបើយើងមិនព្រមបោះបង់ចោលសមរភូមិរបស់យើងទេហេតុអីបានជាយើងត្រូវទៅបង្កបញ្ចេញសារនយោបាយឬមួយក៏ចរន្តដែលធ្វើឲ្យ មានការយល់ច្រឡំមានការយល់ច្រឡំឬក៏មានការសង្ស័យ អំពីការបែកបាក់គ្នាអឺទប់អចរន្តតែមួយគត់ខ្ញុំប្រើពាក្យថាមកដល់ម៉ោងនេះមានតែភ្លើងទីនេះមានតែបាក់ភ្លើងទីមួយគត់ដែល ជាគូប្រកួតស័កសមជាមួយនឹងគណៈបកប្រជាជនមកដល់ម៉ោងនេះបတ်បញ្ជីឲ្យបတ်បញ្ជីឲ្យអត់មានបកណាទៀតទេណាបတ်បញ្ជីឲ្យ LDP ក៏ប្រកាសអត់ចូលរួមដែរបើតាមខ្ញុំដឹងទៅដឹងមក LDP អត់ប្រកាសអត់ចូលរួម ការបោះឆ្នោត ក្រុមប្រឹក្សាគុំសង្កាត់នឹងទេអញ្ចឹងម៉ោងនេះ គឺមានតែគណៈបកភ្លើងទៀនទេដែលជាគូប្រកួតជាមួយនឹងគណៈបកប្រជាជនកម្ពុជា នៅ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ុំតាន់អាននិយាយរឿងជាតិថ្នាក់ជាតិឆ្នាំ2023យើងទុកម្ដងសិនយើងនិយាយតែរឿងថ្នាក់ជាតិនេះយើងនិយាយរឿងក្រមប្រសាគុំសង្កាត់នេះ តើវាសំខាន់ប៉ុណ្ណាហើយហេតុអីបានជាលោកកំសខានៅក្នុងនាមខ្លួនជា ប្រធានគណៈបកសង្គ្រោះជាតិដែងដែងប្រកាន់ចំហមករយៈពេល4ឆ្នាំហើយសុកចិត្តភេវនាធរសុកចិត្តលូនក្រាបជាមួយគេសុកចិត្តអហិង្សាសុកចិត្តអឺជួបទូតជួបទូតអឺ ធ្វើឲ្យរបបហ៊ុនសែននឹងមានរូបភាព មួយដែលថាបានប្រយោជន៍ពីរូបភាពរបស់លោកកឹមសុខាច្រើនមែនតើហើយគេអត់ព្រមប្រឡែងយើងទេចុះហេតុដូចម្ដេចបានជាយើង បើសិនជានិយាយអីបានទេណា នៅស្ងៀមទៅល្អជាងប៉ុន្តែសម្រាប់ខ្ញុំជីវិតនយោបាយលោកកឹមសុខានឹងកាន់តែប្រសើរ បើសិនជាលោកកឹមសុខា នៅចិត្តថ្ងៃបោះឆ្នោតមែនតើណាកឹមសុខាប្រកាសគាំទ្រគណៈបកភ្លេងទៀតណាជីវិតនយោបាយកឹមសុខាគឺតាចាស់តាចង់មែនតើអាហ្នឹងខ្ញុំហ៊ាននិយាយអញ្ចឹងខ្ញុំហ៊ាននិយាយអញ្ចឹងបើទោះបីជា លោកកឹមសុខាដល់ចិត្តថ្ងៃបោះឆ្នោតអត់ទាន់មានសេរីភាពក៏ដោយប៉ុន្តែខ្ញុំជឿថា សេរីភាពនៅក្នុងការបញ្ចេញមតិគាំទ្រគណៈបកណាមួយឬក៏គ្រាន់តែនិយាយថាគណៈបកនេះជាគណៈបកគូប្រកួតស័កសមនឹងគណៈបកប្រជាជនគណៈបកភ្លើងទៀនគ្រាន់តែពាក្យថាគណៈបកភ្លើងទៀនជាគណៈបកប្រកួតស័កសមជាមួយនឹងគណៈបកប្រជាជនគ្រាន់តែប៉ុណ្្នឹងគេដឹងថាកម្មសខាគាំទ្រមានពាក្យច្រើនណាស់ដែលអត់ចាំបាច់និយាយពាក្យថាគាំទ្រឯង កឹមសខាអាចនិយាយបានបើកឹមសខាឆ្លាតហើយបើហ៊ានគាត់ហ៊ានធ្វើអញ្ចឹងណាជីវិតនយោបាយរបស់គាត់គឺល្អល្អជាងគាត់ពាក្យមួយម៉ាត់បើគាត់ហ៊ានគាំទ្របើគាត់ហ៊ានលើក តម្លៃគណៈបកភ្លើងទៀនណាពាក្យមួយម៉ាត់ហ្នឹងណាគាត់អាចស្ដារភាពអាម៉ាស់របស់គាត់ក្នុងរយៈពេល4ឆ្នាំដែលគាត់អត់បានធ្វើអីសោះណា ប្រសើរជាងពួកអានៅជុំវិញខ្លួនគាត់ធ្វើ10ឆ្នាំ20ឆ្នាំពាក្យមួយម៉ាត់បើសិនជាកម្មសខាហ៊ាននិយាយផ្ដល់ credit ទៅឲ្យគណៈបកសុភ្លើងទៀតអានេះអានេះខ្ញុំគ្រាន់តែនេះឯងអានេះខ្ញុំគ្រាន់តែជាការផ្ដល់យោបល់របស់ខ្ញុំឲ្យទៅលោកកម្មសខាខ្ញុំមិនជឿថាគេដាក់ទោសគាត់ដោយសារគាត់និយាយអញ្ចឹងអានឹងបើកម្មសខាឆ្លាត យល់ទេពីព្រោះវាអត់មាន បាក់ណាទៀតទេអូខេបាក់បាក់ក្បាលមន់របស់ក្បាលមន់ក្បាលស្អីអឺអឺ Angel អន្ត្រីបាក់ក្បាលអន្ត្រីរបស់អឺញ៉ែមពេញរិទ្ធណារៀបឃុំអត់ចេញនៅរៀបឃុំអត់ចេញបាក់របស់ តាពលហំរៀបឃុំអត់ចេញរៀបចេញដែររៀបប្រហែលបានជា4 10ឃុំប៉ុណ្្នឹងឯងរៀបបើឃុំដូចខេត្តតកែវវិញរៀបបានតែ2ឃុំ2 3ឃុំដូច្នេះហើយលទ្ធភាពលទ្ធភាពនៅក្នុងការប្រកួតប្រជែងជាមួយនឹងគណៈបព្វប្រជាជនគឺ zero គឺ zero ហ្មងទៅអត់រួចទេអូខេសូមអញ្ចឹងអឺ វាគ្មានផ្លូវណាមួយដែលលោកកឹមសុខាចង់ចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជាមួយនឹងគណៈដោយគាំទ្រគណៈបកតូចតូចទៅតាមរយៈគណៈបកតូចតូចឬមួយក៏បង្កើតបកខ្លួនឯងគឺលទ្ធភាពគឺសូន្យដូច្នេះលោកកឹមសុខាមានជំរើសតែមួយឯងប្រកាសគាំទ្រគណៈបកដែលមានលទ្ធភាពប្រកួតជាមួយនឹងគណៈបកប្រជាជនដើម្បីស្ដារមុខមាត់កិត្តិយសជីវិតនយោបាយរបស់ខ្លួនឯងឡើងវិញ។ យល់ទេពីព្រោះបងប្អូនត្រូវដឹងថា អ្នកបោះឆ្នោតអ្នកនឹងទៅបោះឆ្នោតឲ្យគណៈបកភ្លើងទៀនគឺសិតតែជាសង្គ្រោះជាតិអ្នកដែលត្រូវបោះឆ្នោតឲ្យគណៈបកភ្លើងទៀនគឺច្បាស់ណាស់សិតតែសង្គ្រោះជាតិដូច្នេះបើសិនជា កម្មសុខាឆក់ឱកាសចេះឆក់ឱកាសគាំទ្រភ្លើងទៀនណា ហើយជំរុញចលនាគ្រប់គ្រងភ្លើងទៀននៅគៀកការបោះឆ្នោតមែនដែរណាកិត្តិយសនិងជីវិតនយោបាយកម្មសខាត្រឡប់មកវិញមកដល់ម៉ោងនេះកម្មសខាសឹងតែសរោខ្ញុំប្រាប់ទៅកម្មសខាខ្ញុំនិយាយឲ្យស្មោះនៅក្នុងចិត្តខ្ញុំខ្ញុំនិយាយស្មោះសម្រាប់ខ្ញុំខ្ញុំលែងតាមដានឯកម្មសខាឡើងតឡាការហើយខ្ញុំស្ដាប់សម្ដីកម្មសខាចុងក្រោយនេះណាខ្ញុំស្ដាប់សម្ដីកម្មសខាចុងក្រោយនេះណាអត់មានតម្លៃអីទាំងអស់ នៅក្នុងនាមខ្លួនជាប្រធានគណៈបកមួយដ៏ធំមានប្រជាជនគ្រប់គ្រងឡើងពាក់កណ្ដាលប្រទេសសម្ដីគាត់គឺអស់តម្លៃហ្មងគ្រប់គ្រងហ៊ុនម៉ាណែត ជាបេក្ខជនគណៈបកជាបេក្ខជនបន្តវេននៃបេក្ខជននាយករដ្ឋមន្ត្រីរបស់គណៈបកប្រជាជនណាគឺធ្វើឲ្យតម្លៃជាអ្នកប្រជាតៃរបស់គាត់ហ្នឹងគឺធ្លាក់ចុះមានអ្នកបកស្រាយថា វាអត់មានខុសអីទេកូនត្រូវហ្នឹងខ្ញុំថាវាអត់ខុសទេពីព្រោះបើទោះបីជាគាត់គ្រប់គ្រងឬមិនគ្រប់គ្រងគណៈបព្វជិជនគេរើសមនុស្សរបស់គេរើសហ៊ុនម៉ាណែតរួចហើយវាអត់សំខាន់កម្មសការគ្រប់គ្រងឬមិនគ្រប់គ្រងឬក៏អ្នកណាផ្សេងទៀតគ្រប់គ្រងឬមិនគ្រប់គ្រងក៏ប៉ុន្តែសម្ដីរបស់គាត់វាបង្ហាញអំពីជំហរនយោបាយសម្រាប់ខ្ញុំខ្ញុំយល់ឃើញថាកម្មសខាននិយាយពាក្យហ្នឹងណា ធ្វើឲ្យបាត់បង់គុណតម្លៃខ្លួនឯងក្នុងនាមជាអ្នកប្រឆាំងនឹងរបបផ្ដាច់ការអឺពីព្រោះហ៊ុនម៉ាណែតមិនមែនត្រូវបានជ្រើសជ្រើសតាំងឡើងដោយមិនមែនឡើងទៅកាន់តម្លៃអស់នឹងដោយស្នាដៃដោយអឺដោយដោយស្នាដៃដែលរបស់ខ្លួនឯងនិយាយរួមគឺចាប់អុកណាចាប់អុកលើកបន្ទប់ដូច្នេះហើយ ការការគ្រប់គ្រងហ៊ុនម៉ាណែតដែលចេញពីមាត់លោកកឹមសុខាមកវាធ្វើឲ្យខ្លួនឯងបាត់បង់គុណតម្លៃខ្លួនឯងជាអ្នកប្រជាធិបតេយ្យខុសអត់មែនទេអានឹងចំណុចមួយចំណុចទី2អឺខ្ញុំមើលវាគួរឲ្យខ្មាស់គណៈបកប្រជាជនមែនតើដែលអ្នកនាំពាក្យគណៈបកប្រជាជនណា គេនិយាយចេញមកគឺគេឲ្យតម្លៃសម្ដីកម្មសខាតែគេមិនយកចិត្តទុកដាក់ស្មើនឹងមនុស្សសាមញ្ញម្នាក់និយាយស្មើនឹងមនុស្សសាមញ្ញសាមញ្ញម្នាក់និយាយអត់តម្លៃហ្មងសម្រាប់គេដូច្នេះហើយដែលខ្ញុំមើលទៅក្នុងរយៈពេល4ឆ្នាំ ដែលគណៈបកប្រជាជនអត់បញ្ចប់រឿងក្តីលោកកឹមសុខាហើយអនុញ្ញាតឲ្យកឹមសុខា ជួបជាមួយនឹងទូតជួបជាមួយនឹងមន្ត្រីបរទេសគណៈបកប្រជាជនយកប្រយោជន៍ពីកម្មសខាច្រើនមែនទែនហើយតម្លៃនយោបាយរបស់លោកកម្មសខានៅក្នុងនាមជាអ្នកមេដឹកនាំនៃគណៈបកដ៏ធំមួយក៏វាធ្លាក់ចុះដែរដោយសារគាត់អត់ធ្វើអីទាំងអស់ទំតលិចមកមកប្រហែលវិអេខ្ញុំគ្រប់គ្រងខ្ញុំគ្រប់គ្រងសកម្មភាពរបស់គាត់ ចុះទៅតាមមូលដ្ឋានជួបអ្នកនេះជួបអ្នកនោះជួបជាមួយប្រជាពលរដ្ឋបើទោះបីជាចែកអំណោយហ្នឹងមិនមែនចែកទៅឲ្យសកម្មជនដែលជាអ្នកគាំទ្រខ្លួនស្វិតស្វាញងាប់រស់ជាមួយនឹងគណៈបកសង្គ្រោះជាតិអត់ចូលជាមួយគេក៏ដោយមិនមែនចែកចំណោយទៅអ្នកទាំងអស់នឹងក៏ដោយចែកចំណោយទៅប្រជាពលរដ្ឋសាមញ្ញក៏ដោយ it's it's okay គាត់គាត់ធ្វើ right ប៉ុន្តែក្នុងរយៈពេល4ឆ្នាំមកនេះគឺគាត់បានធ្វើឲ្យ តម្លៃជាមេដឹកនាំគណៈបកប្រឆាំងរបស់គាត់គឺចុះសង្កថាអស់អស់អីនិយាយហ្មងតែអាហ្នឹងមួយទៀតមួយទៀតការបែកធ្លាយសម្លេងអឺការបែកធ្លាយការសន្ទនារបស់គាត់ជាមួយនឹងមនុស្សស្រីដែល I don't care មនុស្សប្រុសធម្មតាមិនអ្នកនយោបាយទៅធ្វើអីណាធ្វើទៅ I don't care រឿងរបស់គេ you know ប៉ុន្តែជាអ្នកនយោបាយត្រូវមានសិលធម៌នយោបាយ សិលធម៌នយោបាយខ្ញុំចង់និយាយថាភាពស្មោះត្រង់ជាមួយនឹងដៃគូគ្រួសារខ្លួនឯងយល់ទេស្រឡាញ់គ្នាម្ដងមួយខ្ញុំចង់និយាយថាមានអ្នកខ្លះគេបែកបាក់គ្រួសារដេញលះគ្នាគេទៅយកប្តីពុនមួយទៀតចឹងទៅ it's okay នៅមួយគ្នាមិនបានបែកគ្នាទៅយកអ្នកផ្សេងទៀតប្រពន្ធទី2អញ្ចឹងទៅ គេលែងគ្នាទៅបែកគ្នាទៅគេទៅយកប្រពន្ធឬក៏ប្តីមួយទៀតទៅ it's okay ក៏ប៉ុន្តែអានេះ បាតណាបាតនៃដូចពេស្យាអញ្ចឹងពេកវាអាក្រក់មើលមែនតើហើយអាហ្នឹង គឺគុណតម្លៃសំខាន់ណានៅក្នុងនាមជាអ្នកនយោបាយអាហ្នឹងគឺធ្វើឲ្យគាត់ទុកសាច់ហ្មងខ្ញុំប្រើពាក្យសាមញ្ញថាអាសាអោយអស់នឹងចេញមកគឺទុកសាច់ហ្មងជាពិសេសអារឿងលុយដែលក្រៅប្រទេសផ្ញើមកអោយហើយគាត់យកទៅអោយស្រីស្នេហ៍គាត់ហ្នឹងណាគឺអាអានឹងអាក្រក់មែនតើហ្មង I don't know អ្នកគ្រប់គ្រងគាត់នៅសហរដ្ឋអាមេរិកមួយក្រុមតូចនឹងយល់ឃើញថាម៉េចទេយល់ឃើញថាម៉េចទេខ្ញុំអត់និយាយអ្នកស្រុកខ្មែរអាអ្នកស្រុកខ្មែរដែលតាមគៀមគេលោកកឹមសខាតាមគៀបជាពិសេសអាមួយមុខខ្មោចអាមួយមុខខ្មោចដែលខ្ញុំបាច់និយាយឈ្មោះវាហ្នឹងបងប្អូនស្គាល់អាមុខខ្មោចខ្ញុំមើលយូរដូចដូចអាដូចមុខអីរូម៉ានី ស្គាល់រោមនីមនុស្សដែលមានជំងឺជិនមានរោមពេញមុខណាអានឹងមុខដូចមុខដូចរោមនីប្រភេទមនុស្សដែលនៅជុំវិញខ្លួនគាត់ដែលគេចង់បានតផលប្រយោជន៍អឺចង់បានតផលប្រយោជន៍អឺផលប្រយោជន៍ចង់និយាយថានៅក្បែរកម្មសខា បំរើបំរើធ្វើការងារឲ្យគេហើយដើម្បីនៅនៅក្បែរកម្មសខាគឺជាការងាររបស់គេចង់និយាយអញ្ចឹងណានៅ ក្បែរកម្មសខាអឺចេញសារវ័យបហាសំរងស៊ីការពារកម្មសខាគឺជាកិច្ចការរបស់គេបេសកកម្មរបស់គេនិយាយឲ្យអស់ទៅបេសកកម្មរបស់គេដូច្នេះហើយមនុស្សអស់ហ្នឹងណាអឺវាអត់ខ្វល់អំពីគុណសម្បត្តិកម្មសខាស័កសមឬមិនស័កសមវាអត់ខ្វល់ទេរឿងសំខាន់គឺវាធ្វើការរបស់វាគឺ គឺព្រើព្រះជំរុំរបស់កម្មសខាដើម្បីវាយប្រហារមកដល់មកលើលោកសំមេស៊ីដែលដើម្បីដើម្បីវាយប្រហារមកលោកសំមេស៊ីដូច្នេះហើយខ្ញុំជឿថាបើកម្មសខាគាត់ជាមនុស្សឆ្លាតណាដូចខ្ញុំថាមិញអញ្ចឹងគាត់គួរចេញសារលើកទឹកចិត្តឬក៏ផ្ដល់ credit ល្អទៅឲ្យគណៈបកភ្លើងទៀននៅចិត្តបោះឆ្នោតដើម្បីឲ្យជាសញ្ញា ជាសញ្ញាទៅឲ្យអ្នកគ្រប់គ្រងបោះឆ្នោតឲ្យគណៈបកភ្លើងទៀនបើគាត់ធ្វើអញ្ចឹងណាគាត់នឹងស្ដារមុខមាត់គាត់ជីវិតនយោបាយរបស់គាត់ត្រឡប់មកវិញភាពអាម៉ាស់និងតម្លៃរបស់គាត់ត្រឡប់មកវិញអបខុសខ្ញុំនៅក្នុងនាមជាអ្នកបយេបដៃខ្ញុំចង់រើសមេដឹកនាំល្អខ្ញុំអត់ចង់បានអ្នកនយោបាយពេស្យាស្រីរហមមិនអស់អញ្ចឹងខ្ញុំអត់ចង់បានទេក៏ប៉ុន្តែ ដើម្បីផលប្រយោជន៍ជាតិរួមយើងត្រូវធ្វើលេខបូកដើម្បីផលប្រយោជន៍ជាតិណាណាយើងត្រូវធ្វើលេខបូកយើងអត់ចង់អឺដោយសាររឿងហ្នឹងយើងបោះបង់ចោលចំណុចល្អរបស់គាត់ទេហ្នឹងហើយយើងចង់យកចំណុចល្អហ្នឹងមកប្រើដូច្នេះហើយអានេះគឺ ការយល់ឃើញរបស់ខ្ញុំរឿងលោកកឹមសុខាហើយនឹងមនុស្សដែលនៅជុំវិញខ្លួនគាត់ណាហើយហើយខ្ញុំគិតថាយោបល់ខ្ញុំចំពោះកម្មសខាគឺត្រឹមត្រូវហើយដូចជួយគាត់អញ្ចឹងមែនតើដូចជួយគាត់អញ្ចឹងអឺពីថ្ងៃហ្នឹងទៅរហូតដល់ថ្ងៃបោះឆ្នោតកម្មសខាមិនគួរបញ្ចេញសារណាមិនគួរបញ្ចេញសារណាដែលធ្វើឲ្យខូចខាតដល់ គូប្រកួតដ៏ធំបំផុតរបស់គណៈបកប្រជាជន គឺគណៈបកភ្លើងទៀនទេមិនគួរបញ្ចេញសារណាដែលធ្វើឲ្យខូចខាតដល់គូប្រកួតដ៏ធំរបស់គណៈបកប្រជាជនទេ គឺគណៈបកភ្លើងទៀនយល់ទេបើកម្មសខាវាយបហាបកភ្លើងទៀនណាកម្មសខាទក់សាច់ខ្លួនឯងកម្មសខាទក់សាច់ខ្លួនឯងពីព្រោះគាត់ទក់សាច់រួចហើយគាត់អាចទប់ចរន្តភ្លើងទៀនបានទេ ខ្ញុំជឿថាកម្មសិក្ខាអាចទប់ចរន្តភ្លើងទៀនបានទេទប់អត់ជាប់ទេហ្នឹងហើយហើយបើទប់មិនជាប់កុំទប់កុំទប់ល្អជាងតែទប់គឺទក់សាច់ហើយហ្នឹងហើយទប់គឺជក់សាច់ក្នុងរយៈពេល3ខែគណៈបកភ្លើងទៀនរៀបចំបានឃុំសង្កាត់1600សង្កាត់650 7650នេះ ក្នុងរយៈពេល3ខែបាក់ភ្លើងទៀនរៀបចំក្រុមឧស្សាហកម្មសង្កាត់បេក្ខជនក្រុមឧស្សាហកម្មសង្កាត់1650ជាអូខេដូច្នេះចរន្តខ្លាំងណាស់បើមិនខ្លាំងរៀប3ខែរៀបប៉ុណ្ណឹងអត់ចាញ់ទេមើល LDP LDP នៅស្រុកខ្មែរមានដែរអាណាគេបង្កបញ្ហាជាមួយ LDP LDP ហៀបបានប្រហែល100ឃុំហើយឥឡូវហ្នឹងដល់ពេលមកដល់ម៉ោងនេះ LDP វាបរាជ័យច្រើនឆ្នាំពេកមកដល់ម៉ោងនេះ LDP ឈប់ឈប់ចូលរួមការបោះឆ្នោតហ្មងឈប់ចូលរួមការបោះឆ្នោត I think ដោយសារអត់បានផលនឹងដោយសារអត់បាន ផលអញ្ចឹងក៏បង្ហិនលុយចង់និយាយអញ្ចឹងចាប៉ុន្តែហេតុផលដែលគេមិនចូលរួមនេះវាផ្សេងគេនិយាយផ្សេងប៉ុន្តែមែនតែនទៅគឺវាលែងបានស្លឹកឆ្នោតចុះអាស្លឹកឆ្នោតដែលបានលក់យកទៅដូរនំបញ្ចុកអស់នោះ ដល់អញ្ចឹងមានតែគេបោះឆ្នោតឲ្យទៀតចាឥឡូវយើងចូលទៅនិយាយអំពីនិយាយសារឡើងវិញខ្ញុំនិយាយម្ដងហើយតែខ្ញុំចង់និយាយសារឡើងវិញអឺពីសារៈសំខាន់នៃការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ ហើយខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែយកអឺយកអឺគុណប្រយោជន៍នៃការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ យកទៅវិភាគយកទៅពិចារណាហើយខ្ញុំជឿជាក់ថាអឺជំរឿដ៏ត្រឹមត្រូវបំផុត ដែលប្រជាពលរដ្ឋខ្មែរត្រូវធ្វើត្រូវចូលរួមបោះឆ្នោតឲ្យបាន ទាំងអស់គ្នាអូខេវាច្បាស់ណាស់នឹងមានទស្សនៈនិយាយថាយើងចូលទៅប្រក្របកិច្ចគេយើងចូលទៅប្រគប់កិច្ចយើងចូលទៅផ្ដាល់គេហៅថាអឺភាពស្របច្បាប់ ឲ្យគណៈបកប្រជាជនឬក៏ធ្វើឲ្យគណៈបកប្រជាជនមានលេះបង្ហាញថាអូកម្ពុជាមាន ការបោះឆ្នោតដោយសេរីយុត្តិធម៌ត្រឹមត្រូវវាច្បាស់ណាស់ថាការបោះឆ្នោតនេះវាអត់យុត្តិធម៌អូខេវាអត់យុត្តិធម៌វាអត់សេរីនៅត្រឹមត្រូវឯងក៏ប៉ុន្តែបើសិនជាយើងផ្អែកអឺទៅលើគុណភាព នៃការបោះឆ្នោតយើងចង់បានត្រូវតែឲ្យសុក្រិតយើងចង់បានថាឲ្យត្រូវតែយុតិធធត្រឹមត្រូវដែលយើងចង់បានណាស្តង់ដារដែលយើងចង់បានណាហើយយើងអត់ព្រមចូលរួមបើមិនបានស្តង់ដារនឹងយើងអត់ព្រមចូលរួមខ្ញុំគិតថាយើងនឹងនឹងបាត់បង់សមរសមរភូមិមួយទាំងមូលយើងនឹងបាត់បង់ប្រយោជន៍ធំមែនតែនបើយើងអានេះយើងប្រៀបធៀបទៅថាបើប្រយុទ្ធអាចមានរស់អាចមានស្លាប់ អាចរស់និងអាចស្លាប់អូខេប៉ុន្តែភាគច្រើនគឺបើប្រយុទ្ធទៅវាអាចថាបើសម្រាប់ក្នុងការបោះឆ្នោតនេះ ច្បាស់ច្បាស់ដែរច្បាស់ច្បាស់ក្រមប្រសាឃុំមកខ្លាយមិនមែនអត់ខ្ញុំជឿថាបើតាមតែសន្ទុះស្ថានភាពនយោបាយអឺស្ថានភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋអឺស្ថានភាពសេដ្ឋកិច្ចនិងសង្គម ខ្ញុំជឿថាគណៈបកភ្លើងទៀននឹងទទួលបានការគ្រប់គ្រងលើសគណៈបកសំរងស៊ីពីមុនអឺអាចថានៅមណ្ឌលគណៈបកភ្លើងសង្គ្រោះជាតិអាចថាមណ្ឌលគណៈបកសង្គ្រោះជាតិប៉ុន្តែនឹងលើសគណៈបកសំរងស៊ីពីមុនអូខេអញ្ចឹងទស្សនៈដែលនិយាយថាយើងចូលទៅប្រគ្រប់កិច្ចគេយើងមិនគួរចូលរួមការបោះឆ្នោតទេយើងមិនគួរប្រឆេះភ្លើងទៀនឡើងវិញទេឡាឡាឡាឡាខ្ញុំយល់ឃើញថា ទស្សនៈហ្នឹងគឺទស្សនៈសូន្យទស្សនៈចាញ់ហេតុអីអឺដូចខ្ញុំនិយាយមិញអញ្ចឹងបើប្រយុទ្ធអាចមានរស់អាចមានស្លាប់តែបើអត់ប្រយុទ្ធទេមានតែផ្លូវមួយគឺស្លាប់បើមិនចូលរួមការបោះឆ្នោតទេសូន្យបើចូលរួមការបោះឆ្នោតយើងនឹងបានយើងនឹងបាន អាសនៈគ្រប់ភាសាគុំសង្កាត់មួយចំនួន ដែងសម្រាប់ជាដើមទុន នៅក្នុងការបន្តជីវភាពនយោបាយជីវភាពនយោបាយអឺអឺហើយនឹងឱកាសនៅក្នុងការអឺជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានអូខេអានឹងឯជាផលប្រយោជន៍និងជាផលប្រយោជន៍នៃការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់យើងត្រូវគិតថាអញ្ចឹង អឺបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ណាមែនតែនទៅសម្រាប់ខ្ញុំវាសំខាន់សង្កថា ជាងការបោះឆ្នោតប្រតិសភាសំខាន់ជាងការបោះឆ្នោតអឺថ្នាក់ជាតិទៀតយល់ទេវាសំខាន់ជាងនឹងទៀតសម្រាប់ខ្ញុំពីព្រោះនៅពេលដែលយើងតដើមបានឃុំសង្កាត់មួយដែលនៅក្រោមការគ្រប់គ្រង របស់បាក់ភ្លើងទៀនឧទាហរណ៍ណា នៅក្រុមការគ្រប់គ្រងរបស់បាក់ភ្លើងទៀនប្រធានឃុំជាបាក់ភ្លើងទៀនបើទោះបីជារដ្ឋាភិបាលហ៊ុនសែនអាចនឹងរើសអើងអាចនៅលើអាងអាចអត់ទម្លាក់ថាវិការឲ្យឬមួយក៏គេព្រើមនុស្សរបស់គណៈបព្វជិជននៅក្នុងគៀបសង្កត់យ៉ាងណាក៏ដោយប៉ុន្តែនៅតែមានលទ្ធភាពនៅក្នុងការជួយប្រជាពលរដ្ឋបើទោះបីមាន ការគៀបសង្កត់ទាំងថ្នាក់ជាតិមិនទម្លាក់លុយឲ្យប្រើបើទោះបីមានការគៀបសង្កត់ ពីក្រមប្រសាឃុំដែលជាគណៈបកប្រជាជននៅក្នុងឃុំដែលដឹកនាំដោយគណៈបកភ្លើងទៀននឹងក៏ដោយក៏នៅក្នុងនាមជាប្រធានក្រមប្រសាឃុំជា នៅក្នុងនាមជាមេឃុំនៅតែមានលទ្ធភាពបំរើប្រជាពលរដ្ឋភើអំណាចខ្លួនឯងបំរើប្រជាពលរដ្ឋបានដូច្នេះហើយវាចំណេញវាចំណេញអឺវាចំណេញណាមួយទៀត អឺវានឹងជួយវានឹងជួយឲ្យគណៈបកប្រជាជនអត់ជិះសេះលេងដៃនៅក្រមប្រសាឃុំអឺបើយើងអត់មាន អ្នកប្រឆាំងនៅមូលដ្ឋានដែលធ្វើការនៅក្នុងរចនាសម្ព័ន្ធមូលដ្ឋានណាវាចង់ស៊ីវាចង់ស៊ីស៊ីវាចង់ធ្វើបាបប្រជាពលរដ្ឋវាចង់អត់សញ្ញាឲ្យអត់អង្គើពុករលួយនឹងនឹងស្ងាត់ឆឹងមកអង្គើពុករលួយ និងការគេបសង្កត់ចំពោះប្រជាពលរដ្ឋនឹងស្ងាត់អត់មានអ្នកណាហ៊ាននិយាយទេក៏ប៉ុន្តែបើសិនជាមាន សមាជិកក្រុមប្រសាគុំអ្នកប្រឆាំងនៅក្នុងហ្នឹងណាអ្នកប្រឆាំងនោះទោះបីជាមិនមែនជាមេឃុំក៏ដោយទោះបីជាអត់ឈ្នះបានមេឃុំក៏ដោយមានឈ្មោះមានមុខងារនៅក្នុងហ្នឹងនឹងដឹងរឿងនឹងដឹងបញ្ហាហើយនឹងនិយាយនឹងនិយាយដូច្នេះនៅពេលដែលអង្គើពុករលួយត្រូវបានគេនិយាយចេញមក វាអត់អាចឲ្យពួកពុករលួយនៅតាមមូលដ្ឋានឃុំពួកដែលគៀបសង្កត់ប្រជាពលរដ្ឋហ្នឹងណាមានលទ្ធភាពប្រព្រឹត្តទង្វើនឹងបានងាយងាយទេអាហ្នឹងឲ្យជួយយល់ទេអាហ្នឹងឲ្យជួយជួយបានច្រើនជួយបានច្រើនអឺចំណុចមួយទៀតប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកដែលមិនយល់ចិត្តគណៈបកប្រជាជនណា នៅពេលដែលគ្មានអ្នកណានៅក្នុងក្រមប្រសាឃុំមូលដ្ឋានប្រជាពលរដ្ឋនឹងអស់សង្ឃឹមហើយយល់ទេគាត់អត់ដឹងទៅប្រាប់អ្នកណាគាត់អត់ដឹងទៅពិភាក្សាជាមួយអ្នកណាពីព្រោះនៅក្នុងអ្នកអង្គុយនៅក្នុងឃុំហ្នឹងសត្វតែជាមនុស្សដែលគាត់អត់ពេញចិត្តសត្វតែជាមនុស្សដែលគាត់អត់ពេញចិត្តអញ្ចឹងប្រជាជនអស់សង្ឃឹម you know អស់សង្ឃឹមហើយបូកជាមួយនឹងបូកជាមួយនឹងជីវភាព ការពិបាកអីផងធ្វើឲ្យប្រជាពលរដ្ឋនឹងកាន់តែរងសម្ពាធផ្លូវចិត្តរងសម្ពាធផ្លូវចិត្តយើងត្រូវចាំថាចេះមនុស្សយើងណាការតស៊ូណាក៏ដោយការតស៊ូណាក៏ដោយវាត្រូវការមានអ្នកដឹកនាំវាត្រូវការមានបង្អែកអូខេបើប្រជាជនពលរដ្ឋអត់អាចថ្លែងពីការលំបាករបស់ខ្លួនឯង ទៅឲ្យមនុស្សដែលខ្លួនឯងចង់ឲ្យស្ដាប់ទៅឲ្យមនុស្សដែលខ្លួនឯងគិតថាជាអ្នកដឹកនាំជាអាណាព្យាបាលរបស់ខ្លួនឯងទេណាវាអត់មានចលនាអីទៅរួចទេម្នាក់ម្នាក់គិតតែបិទភ្នែករោស៊ីគិតតែបិទភ្នែកមានទុកនៅក្នុងខ្លួនអឺមួយថ្ងៃមួយថ្ងៃគិតតែចិញ្ចឹមឆ្នាំងបាយខ្លួនឯងគេគៀបសង្កត់ក៏អត់ដឹងធ្វើម៉េចគេទាលុយបានគេវាយត្រែឲ្យក៏មិនដឹងធ្វើម៉េចមនុស្សនឹងកាន់តែដូចជា ដូចជាតកួនដែលខ្សោះទឹកវាងូមទៅធំទៅធំទៅធំទៅคล้ายទៅជាប្រជាពលរដ្ឋคล้ายទៅជាសង្គមមួយដែលលែងចេះតស៊ូអីទាំងអស់យល់និយាយលែងចេះតស៊ូคล้ายទៅជាសង្គមមួយដែលដែលទុកជីវិតអឺទៅលើ ព្រំលិខិតធ្វើមិនទេយើងទូជាងគេធ្វើមិនទេ កម្មរបស់យើងឲ្យជានិឆាចោលអីអីចឹងអានេះគឺជាគឺជាការខាត់បងធំហ្នឹងហើយជាការខាត់បងធំនៅពេលដែលប្រជាពលរដ្ឋយើងបាត់បង្គោលបាត់បង្គោលអត់មានអ្នកណាដែលគាត់អាចនិយាយនិយាយប្រាប់ការលំបាករបស់គាត់អឺមនុស្សកាន់តែបាត់មាត់កាន់តែទ្រាំ ទ្រាំរហូតទៅដល់ដាច់ខ្យល់ស្លាប់មកត្រូវចាំណាមានមនុស្សច្រើនណាស់មានមនុស្សច្រើនណាស់នៅក្នុងសង្គមយើងសុកចិត្តចងកសម្រាប់ខ្លួន សុកចិត្តចងកសម្រាប់ខ្លួនប៉ុន្តែអត់អត់ព្រមតស៊ូឬបំរាស់ឯដោយសារអីហ៎ខ្វះការលើកទឹកចិត្តខ្វះអ្នកនាំខ្វះអ្នកប្រឹក្សាយោបល់ ខ្វះអ្នកនិយាយជាមួយ ហើយអ្នកទាំងអស់ហ្នឹងណាគឺអាណាព្យាបាលអ្នកដឹកនាំទៅតាមមូលដ្ឋាននឹងឯងអញ្ចឹងអ្នកមូលដ្ឋាននេះគឺសំខាន់ណាណាអ្នកនៅតាមមូលដ្ឋាននេះគឺសំខាន់មែនតើខ្ញុំដឹងថាមានបេក្ខជនយើងខ្លះមានការខ្វះខាតមិនមែនសិតតែជាអូបើប្រហែលប្រហែលខ្ញុំងាប់ហើយខ្ញុំទៅឈោមេឃុំអីចំណេះ ខ្ញុំចង់ខ្ញុំនិយាយអួតខ្លួនឯងប្រហែលប្រហែលបើមេឃុំមានចំណេះប្រហែលប្រហែលខ្ញុំហ្នឹងគឺថាឃុំហ្នឹងដឹងលយហ្មងប៉ុន្តែមិនមែនមិនមែនមេឃុំទាំងអស់សិតតែមានចំណេះប្រហែលប្រហែលគ្នា មានមេឃុំខ្លះអញ្ចឹងគ្នាក៏ការយល់ដឹងគ្នាក៏មានកម្រិតដែរក៏ប៉ុន្តែនៅតែមានប្រយោជន៍អញ្ចឹងនៅតែមានប្រយោជន៍នោះមួយគ្រាន់បើជាង0 1000គ្រាន់បើជាង0វាច្បាស់ណាស់ថាទស្សនៈមួយចំនួនដែលលើកឡើង ថា អូយើងទៅប្រគ្រប់កិច្ចឲ្យគេ you cannot win all you know what i mean ពាក្យអង់គ្លេសថា you cannot win all យើងមិនអាចឈ្នះបានគ្រប់សពទេយើង បានមួយយើងត្រូវបាត់មួយ យល់ទេយើងបានមួយ គឺយើងត្រូវបាត់មួយគេគេអាចនឹងយកវត្តមានរបស់គណៈបកភ្លើងទៀន យកទៅធ្វើគេហៅថាវត្តពាក្យខ្មែរយើងខ្ញុំខ្ញុំខ្ញុំអង់គ្លេសគេថា justify ពាក្យខ្មែរថាម៉េចចង់ទៅធ្វើអឺអឺពាក្យខ្មែរយើងគេអាចយកវត្តមានរបស់គណៈបកភ្លេងទៀនយកទៅប្រាប់ពិភពលោក ទៅព្រើយកទៅព្រើប្រាប់ពិភពលោកថាអូនេះ ការបោះឆ្នោតសេរីត្រឹមត្រូវយុត្តិធម៌មើលគណៈបកជាង20យោរួមមានគណៈបកភ្លើងទៀនដែរបានកៅអីប៉ប៉ុណ្ណេះប៉ុណ្ណឹងឯងមិនសុខចិត្តបាច់ទៀតឡាឡាឡាឡាដើម្បីបង្កើតភាពស្របច្បាប់របស់គេគេយកវត្តមានរបស់ភ្លើងទៀនយើងទៅប្រើបើទោះបីជាការចូលរួមរបស់យើងការចូលរួមរបស់យើងយើងគណៈបកភ្លើងទៀនគឺដើម្បីទៅកសាងមូលដ្ឋានគ្រឹះនយោបាយកសាងមូលដ្ឋានគ្រឹះនយោបាយនិង អេមើលខ្ញុំអត់ហ៊ានប្រើពាក្យអាក្រក់ខ្ញុំអត់ហ៊ានប្រើពាក្យចលនាចលអីណាដើម្បីកុំឲ្យគេថាអីអីអីចឹងធម្មតា កាលនៅពេលដែលយើងកសាងគ្រឹះមូលដ្ឋានគ្រឹះនយោបាយនិងមូលដ្ឋានបានណាយើងបានផលប្រយោជន៍ច្រើនដោយតែខ្ញុំរៀបរាប់បាញ់មិញជួយ សង្គមជួយសង្គមជួយសកម្មជនខ្លួនឯងខ្លួនឯងធម្មតាតើមានការងារធ្វើមានប្រាក់ខែមិនចឹងហ៎ ប៉ុន្តែមិនមែនដើម្បីប្រាក់ខែរបស់សកម្មជនទេមិនមែនដើម្បីអញ្ចឹងទេគឺផ្ដល់សេវាឲ្យពលរដ្ឋផ្ដល់ក្តី សង្ឃឹមឲ្យពលរដ្ឋបំរើប្រជាពលរដ្ឋកែតម្រង់ checks and balance ធ្វើឲ្យមានតុល្យភាពអំណាចនៅមូលដ្ឋាន មិនឲ្យគណៈបកប្រជាជនជិះសេះលេងដៃហ្នឹងឯមូលដ្ឋានសំខាន់ ហើយនៅពេលដែរបើសិនជាគណៈបកភ្លើងសង្គ្រោះជាតិនៅពេលណាមួយនោះដំណើរការឡើងវិញនៅពេលណាមួយនោះដំណើរការឡើងវិញក្រមប្រសាឃុំដែលយើងមានបោះឆ្នោតឆ្នាំ2022នឹងឯងដែលជាមូលដ្ឋានគ្រឹះនយោបាយនៅក្នុងការរៀបចំ បន្តចូលរួម ការបោះឆ្នោតបន្តបន្តទៅទៀតវាអត់មានអីខាតសោះវាអត់មានខាតទេអត់ចូលរួមមានអីខាតដូចខ្ញុំថាដែលមិនចូលរួមគឺយើងអត់ប្រយុទ្ធបើយើងអត់ប្រយុទ្ធគឺយើងដេកចាំស្លាប់ហើយកុំនិយាយមានអ្នកខ្លះអន្តរជាតិគេគាំទ្រតែគណៈបកសង្គ្រោះជាតិទេអាចុះឃើញមានណាគេមិនលេគណៈបកសង្គ្រោះជាតិ នៅក្រៅប្រទេសគណៈបកសង្គ្រោះជាតិមានសម្លេង ធម្មតា ការងារធម្មតាអត់មានអ្នកណាមួយរត់ចោលគណៈបកសង្គ្រោះជាតិទេនៅក្រៅប្រទេសយល់ទេអាអ្នកក្នុងប្រទេសឯនោះទេអាអ្នករិះគន់ឯនោះទេនោះអាពួកនៅជុំវិញកម្មសខានោះទេ ដែលវាអត់ដែលហ៊ាន និយាយអំពីសង្គ្រោះជាតិសូម្បីតែមួយម៉ាត់វាអត់ហ៊ាននិយាយវាអត់ហ៊ាននិយាយសង្គ្រោះជាតិសូម្បីតែមួយម៉ាត់ខ្ញុំប្រាប់ ខ្លួនវាវាមិនដែលហៅខ្លួនវាថាជាតំណាងយុវជនសង្គមជាតិនោះវាអត់ហ៊ានថាទេតាំងសារដាដេលីណែនិយាយឲ្យនោះប៉ុន្តែខ្លួនវាវាអត់ហៅខ្លួនវាជាយុវជនសង្គមជាតិវាខ្លាចយល់ទេអាអ្នករិះគន់គេនោះទេអាអ្នកនៅស្រុកខ្មែរនោះទេដែលវាអត់ហ៊ាននិយាយអំពីសង្គមជាតិប៉ុន្តែសង្គមជាតិក្រៅប្រទេសនេះណាអត់មានណារត់ចោលសង្គមជាតិមួយហើយនិយាយសង្គមជាតិពេញមាត់ I understand we are in a safe place we can say it ហើយបើយើងមិននិយាយក៏គ្មានអ្នកគេធ្វើអាចអីយើងយល់ខ្ញុំនិយាយយើងនៅកន្លែងមានសុវត្ថិភាពយើងហ៊ាននិយាយ I understand អាអ្នកនៅស្រុកខ្មែរដែលវាអត់នៅកន្លែងសុវត្ថិភាពវាអត់ហ៊ាននិយាយអានេះខ្ញុំយល់ក៏ប៉ុន្តែបើហែងអត់ហ៊ានទេកុំខ្លាំងពេកកុំដល់រិះគន់គេពឹងពេកបើខ្លួនហែងហែងមិនផេះទេកុំខ្លាំងពេកអូខេបើទោះបីជាយើងមិននិយាយក៏មិនដឹងធ្វើអីយើងដែរយើងអ្នកក្រៅប្រទេសបើយើងមិននិយាយក៏មិនដឹងធ្វើអីយើងបើយើងនិយាយ អូខេយើងសង្គ្រោះជាតិនៅតែសង្គ្រោះជាតិរចនាសម្ព័ន្ធក្រៅប្រទេសនៅតែដែលអត់មានផ្លាស់ប្ដូរទេអត់មានផ្លាស់ប្ដូរទេអញ្ចឹងនិយាយនិយាយចំពោះទស្សនៈដែលពឹងផ្អែកលើបរទេសអ្នកពឹងលើបរទេសមានអ្នកនៅកាណាដាយើងនឹង I know អានឹងជាសេរីភាពនៅក្នុងការ បញ្ចេញមតិជំនឿគ្មានអាគេប្រឆាំងទេអូខេប៉ុន្តែ ប៉ុន្តែពេលខ្លះវាជ្រុលពេកនៅក្រៅប្រទេសរាប់ឆ្នាំហើយហើយអត់អត់យល់ពីចរន្តយល់អន្តរជាតិអត់យល់បងប្អូននិយាយរឿងអន្តរជាតិចូលអ៊ុយក្រែនទៀតឡើយនិយាយរឿងអន្តរជាតិចូលអ៊ុយក្រែនឡើយឥឡូវហ្នឹងវិបត្តិនៅអ៊ុយក្រែនណាវាគ្របដណ្ដប់លើបណ្ដាញសង្គមវាគ្របដណ្ដប់ទៅលើ ការសម្រេចចិត្តនយោបាយរបស់ប្រទេសសំខាន់សំខាន់នៅលើពិភពលោកដែលជាប្រទេសសំខាន់សំខាន់នៅលើពិភពលោក ដែលជាឆ្អឹងខ្នង នៃអ្នកប្រជាធិបតេយ្យយល់ទេហើយបញ្ហាហ្នឹងនឹងជាប្រធានបទដែលគេយកចិត្តទុកដាក់ និងផ្ដោតអារម្មណ៍រយៈពេលយូរមែនទែនដូច្នេះបញ្ហា របស់ប្រទេសកម្ពុជាដែលវាគម្រាមកំហែងទៅដល់មូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ yes ប៉ុន្តែអត់ទាន់មានអំពើហឹង្សាដែលដែលមានលក្ខណៈដែលត្រូវ ដេញត្រូវក្រុមប្រឹក្សាសន្តិសុខអង្គការសហជីពប្រកាសសននេះវាអត់តដល់ដំណាក់កាលហ្នឹងយល់ទេដូច្នេះបញ្ហានៅអ៊ុយក្រែននឹង dominant international politics for very long time ហើយស្ថានភាពដោយប្រទេសកម្ពុជានេះណាវាអត់នៅលើតុវាអត់នៅលើតុស្ថានភាពដូចនៅប្រទេសភូមាណាកុំនិយាយដល់កម្ពុជាភូមាណា ក៏អត់នៅលើតុសម្រាប់គេមកធ្វើជា ប្រធានបទអតិភិបនៅក្នុងការដោះស្រាយដែរយល់ទេអូយ៉ាអងឡងថាមិនមែនពួកហ្នឹងមិនយល់ទេតែពួកអស់ហ្នឹងគឺខ្ញុំយល់ហើយអាយដូអាយខ្ញុំយល់បងការពិតមិនមែនមិនយល់ទេជាប្រភេទមនុស្សចេះចេះ ជាប្រភេទមនុស្សដែលអឺអឺមានះញ៉ែមានះហើយអឺប្រភេទមនុស្សអញ្ចឹងណាធ្វើការជាក្រុមអត់បានទេបងមនុស្សមានះដែលញ៉ែដែលញ៉ែមិនខ្វាក់ទេតែធ្វើខ្វាក់មិនថ្លង់ទេតែធ្វើថ្លង់ណាអាមនុស្សអស់ហ្នឹងគឺធ្វើការជាមួយអត់បានទេហើយកិច្ចការធំធំក៏អត់អាចឲ្យដឹងបានដែរមនុស្សអញ្ចឹងអញ្ចឹងហ៎យ៉ា អេខ្ញុំមិននិយាយថាខ្ញុំអ្នកដឹងការងារធំអីណាខ្ញុំមិនមែនទេក៏ប៉ុន្តែខ្ញុំខ្ញុំអួតខ្លួនឯងតិចចុះវាមានយោបាយខ្លះកន្លែងខ្លះខ្ញុំអត់យល់ប៉ុន្តែកន្លែងខ្លះភាគច្រើនខ្ញុំយល់ច្រើនខ្ញុំយល់ច្រើនហ្នឹងហើយ so ស្ថានភាពអន្តរជាតិលើកក្នុងក្នុងក្នុងស្ថានភាពនេះណាក្នុងរយៈពេលវែងទៀតសង្គ្រាមរាជាវាចាប់ផ្ដើម សង្គ្រាមតិចការចាប់ការការត្រូវការគ្នាដេញប្រទេសកុំមុនីសត្រូវការគ្នាដេញប្រទេសលោកសេរីត្រូវការគ្រប់គ្រងពីគ្នាទៅវិញទៅមកហ្នឹងណាវាចាប់ផ្ដើមមានសន្តិភាពឡើងវិញវាចាប់ផ្ដើមមានសន្តិភាពឡើងវិញដូច្នេះហើយបើគេអត់ចាំបាច់គេអត់ដាក់សម្ពាធទេយល់ទេបើវាអត់ចាំបាច់គេអត់ដាក់សម្ពាធទេ ពីព្រោះគេចង់បានសម្លេងគ្រប់គ្រងពីរបប របបមួយចំនួនដែររបបខ្លះគឺគេត្រូវការគេត្រូវការសម្លេងពីរបបនឹងខ្លះដែរយល់គេត្រូវការព្រើដែរដូច្នេះហើយអឺស្ថានភាពស្រុកខ្មែរយើងវាអត់មិនមែនជាស្ថានវាមិនមែនជាវាមិនមែនជាស្ថានភាពដែលអតិភិបសម្រាប់គេទេយល់ទេអញ្ចឹងហើយយើងអត់អាចអឺយើងអត់អាចរំពឹងអន្តរជាតិទេណាហើយជាគោលការណ៍ ជាធម្មជាតិណាគ្មានណាគេជួយយើងជាងយើងជួយជួយខ្លួនឯងដែរយល់ទេអឺស្ថានភាពនៅអ៊ុយក្រែនវាជាវាជាស្ថានភាពនយោបាយតំបន់ផងនយោបាយតំបន់ផងដោយសារគេគេប្រទេសអ៊ុយក្រែននឹងជាប្រទេសនៅ ក្នុងតំបន់អឺរ៉ុបអឺតំបន់អឺរ៉ុបធម្មតាគេវាមានសក្តានុពលខ្លាំងណាកន្លែងប្រទេសប្រទុំគ្នាខ្លាំងហើយគេសិតតែពួកអ្នកមានយល់អឺសិតតែជាប្រទេសអ្នកមានណា អញ្ចឹងគេយកចិត្តទុកដាក់វាគេយកចិត្តទុកដាក់ខ្លាំងអាហ្នឹងចំណុចទី1ចំណុចទី2ប្រជាជនអ៊ុយក្រែនខ្លួនឯងបានបង្ហាញនៅពលិកម្មពីប្រជាជនអ៊ុយក្រែនខ្លួនឯងនិងមេដឹកនាំអ្នកនយោបាយអ៊ុយក្រែនបានបង្ហាញពលិកម្មធំធេងដែលធ្វើឲ្យរំជើបរំជួយពេញពិភពលោក ការបង្ហាញពលិកម្មវា ជារឿងមួយណាហើយជារឿងគោលសំខាន់មែនតើដែលធ្វើឲ្យស្ថានភាពនៅអ៊ុយក្រែនហ្នឹងណាវាคล้ายទៅជារឿងរបស់ពិភពលោក ហើយភាពឆ្លាតវៃរបស់មេដឹកនាំអ៊ុយក្រែនហ្នឹងដែរប្រធានាធិបតីអ៊ុយក្រែនហ្នឹងណាមើលគាត់អញ្ចឹងតែគាត់ឆ្លាតណាឆ្លាតមែនតើគាត់ចេះឆក់បេះដូងមហាជនអូខេ គាត់ចេះឆក់បេះដូងមហាជនអញ្ចឹងបានថាចូលរឿងអ៊ុយក្រែនទៅចោះកុំឲ្យថាខ្ញុំនឹងវាកុំឲ្យគេគេថាយើងភ្លើសពេកពីព្រោះមានអ្នកខ្មែរយើងនៅស្រុកខ្មែរខ្លះគេថាចេះគេថាអឺមអូយម្នាក់ម្នាក់បង្ហោះរឿងអ៊ុយក្រែនអត់ខ្វល់ពីរឿងអដែងអត់មានលុយបង់ធនាគារឡាឡាឡាឡាខ្ញុំថាអ្នកនិយាយចឹងឈួតទេ អ្នកនិយាយយើងឈួតការពិតវាជាការល្អដែលយើងតាមដានរឿងនៅអ៊ុយក្រែនបើយើងតាមដានព័ត៌មាននៅអ៊ុយក្រែនណាអឺពីព្រោះមានរឿងច្រើនណាស់ដែលប្រជាពលរដ្ឋខ្មែរអាចរៀនសូត្រពីគេមានរឿងច្រើនមែនតើដែលប្រជាពលរដ្ឋខ្មែរយើងអាចរៀនសូត្រពីគេហើយសម័យនេះយើងអត់ចាំបាច់ថាថាមានរឿងខ្លះអត់មាននៅក្នុងសាលាយល់ទេ មេរៀនអញ្ចឹងអញ្ចឹងវាអត់មាននៅក្នុងសាលាហើយហើយហើយវាជាភ័ព្វសំណាងរបស់មនុស្សសម័យយើងដែងប្រព័ន្ធអ៊ីនធឺណិតបានផ្ដល់ឲ្យយើង នៅអឺច្រកទ្វារមួយទៅកាន់ពិភពលោកទលំទលេងមែនតើជាភ័ព្វសំណាងរបស់យើងអាហ្នឹងត្រូវអរគុណអាមេរិកត្រូវអរគុណ Zuckerberg អឺអ្នកដែលបង្កើត social media អ្នក ដែលបង្កើតបណ្ដាញអ្នកបង្កើតឲ្យមានអ៊ីនធឺណិតទាំងអស់ហ្នឹងណាអ្នកបង្កើតឲ្យមានសត្វតឡៃទាំងអស់ហ្នឹងណាយើងត្រូវអរគុណគេបើមិនអញ្ចឹងទេណាបើមិនមែនដោយសារដោយសារពួកហ្នឹងគេខ្ញុំសូមជម្រាបប្រហែលជាមានមនុស្សច្រើនណាស់នៅក្នុងសង្គម Facebook ណាកំពុងតែកំពុងតែ comment មួយខ្ញុំណាតាមស្រួលមានអ្នកខ្លះអាចជាប់គុកច្រើនគ្នានេះប៉ុន្តែដោយសារសង្គម Facebook ជួយយើងច្រើនមែនតើជួយយើងច្រើនមែនតើក៏ប៉ុន្តែ បើសិនជាប្រធានាធិបតីអ៊ុយក្រែនណាណា Volodymyr Zelensky ហ្នឹងគាត់មិនមែនជាមនុស្សឆ្លាតវៃណាទោះបីអ៊ីនគាត់មិនអាចគាត់មិនអាចទាញប្រយោជន៍ពី Facebook បានទេបើគាត់ជាមនុស្សមិនមែនជាមនុស្សឆ្លាតវៃទី1ការលះបង់របស់គាត់ទី2ការភាពឆ្លាតវៃរបស់គាត់ភាពឆ្លាតវៃពីព្រោះហេតុអីបើខ្ញុំថាគាត់ឆ្លាតយើងត្រូវដឹងណាអ្នកសិល្បៈ very creative គាត់ជាអ្នកសិល្បៈ គាត់ជាអ្នកសិល្បៈនឹងចឹងអ្នកសិល្បៈជាទូទៅ មានកម្រិតឆ្នៃប្រឌិតខ្ពស់ហ่าគាត់មិនត្រឹមតែជាអ្នកសិល្បៈទេគាត់គឺជាអ្នកនិពន្ធអ្នកសរសេររឿងហ្នឹងហើយអ្នកនិពន្ធហើយដឹកនាំរឿងថែមទៀតដូច្នេះមនុស្សនេះគឺមានទេពកោសលនៅ ក្នុងការវាយលោកទីផ្សារគាត់មានគាត់មានក្រុមហ៊ុន entertainment របស់គាត់ទៀតណាដូច្នេះហើយគាត់ជាមនុស្សឆ្លាតមែនតើ គាត់យល់អំពីចិត្តសាស្ត្ររបស់មនុស្សគាត់យល់អំពីអតិពល Facebook អតិពល social media ហើយគាត់ឆ្នះឆ្នោតក៏ដោយសារ social media ដែរហើយគាត់តែងតែប្រើ social media នៅក្នុងអឺនៅក្នុងនៅក្នុងរបៀបអឺផ្ញើសារនយោបាយរបស់គាត់ជាមួយនឹងប្រជាពលរដ្ឋគាត់ប្រើអញ្ចឹងតាំងពីគាត់ឡើងប្រធានបដីគាត់ប្រើនឹងច្រើនមែនតើ Yeah ដូច្នេះគាត់មានភាពឆ្លាតវៃគាត់ឆ្នៃប្រឌិតគាត់អឺបង្ហាញសារនយោបាយមួយ ដែលខ្លាំងលើក ទឹកចិត្តគ្រប់គ្រង you know គ្រប់គ្រងអ្នកប្រជាពលរដ្ឋដោយអឺឲ្យប្រជាពលរដ្ឋត្រូវប្រើប្រាស់ស្លឹកបៀគេស្លឹកបៀជាតិនិយមណាប្រើប្រាស់ប្រើប្រាស់អឺមិត្តភូមិនិយមមិនចិត្តនិយមមិត្តភូមិនិយមប្រើប្រាស់ទស្សនៈ មេត្តាភូមិនិយមហ្នឹងណាជំហរមេត្តាភូមិនិយមហ្នឹងណាអឺដើម្បីឲ្យប្រជាពលរដ្ឋគាត់រួមគ្នាក៏ប៉ុន្តែ ដើម្បីឲ្យប្រជាពលរដ្ឋគាត់រួមគ្នាបានតើតើគាត់នឹងធ្វើពលិកម្មខ្លួនឯងឃើញគាត់អត់ចេញទៅណាហែគាត់អត់ចេញទៅណាហើយអាហ្នឹងណាធ្វើឲ្យពិភពលោករំជួលចិត្តយល់ទេពិភពលោករំជួលចិត្តទាំងខ្ញុំក៏ដោយខ្ញុំប្រាប់ពេលដែលខ្ញុំឃើញ Zelensky និយាយទៅកាន់ប្រជាពលរដ្ឋរបស់គាត់ទោះបីខ្ញុំស្រាប់អត់បានបដ ாய் but I can read his face facial expression មើលមុខគាត់មើលទឹកមុខគាត់មើលសម្ដីគាត់មើលកាយវិការរបស់គាត់ណា inspire យើងហ្មងគឺធ្វើឲ្យយើងរំភើបធ្វើយើងគឺថាជាមនុស្សម្នាក់ដែលយើងចង់ដើរតាមជាមនុស្សម្នាក់ដែលយើងចង់ដើរតាមហើយហ្នឹងយើងជាតិសាសន៍ដតីផងយើងមិនមែនមនុស្សក្នុងសង្គ្រាមផងចុះតងំប្រជាជនរបស់គេផ្ទាល់ដែលនៅក្នុងសង្គ្រាមផ្ទាល់ហើយមានកំណត់ជាតិនិយមថែមទៀត គេងាប់រស់មួយគាត់យល់ទេគេងាប់រស់ជាមួយនឹងបីនឹងនាំរបស់គេហើយដល់អញ្ចឹងម្នាក់ម្នាក់នាំគ្នាបដិញ្ញាចិត្តកាន់អាវុធម្នាក់ម្នាក់នាំនាំគ្នាបដិញ្ញាចិត្តកាន់អាវុធហើយគុណសម្បត្តិល្អមួយទៀតរបស់អ៊ុយក្រែនហ្នឹងណាប្រជាជនគេក៏សិតតែជាមនុស្សដែលមានចំណេះដឹងយល់គេមានគេមានអឺ ជាជាមនុស្សដែលមានការអប់រំប្រទេសគេមែនទែនទៅ civilization របស់គេសង្គមរបស់គេនឹងវាវាជាសង្គមមួយដែលជឿនលឿនរួចហើយចាត់ទុកថាជាសង្គមមួយដែលជឿនលឿនរួចហើយយើងបើយើងតាមតែយើងមើលអឺរូបភាពផ្សេងផ្សេងយើងមើលហេដ្ឋារចនាសម្ព័ន្ធរបស់គេយើងឃើញដឹងតែគេជាសង្គមមួយដែលជឿនលឿនរួចហើយដូច្នេះហើយអឺការរត់រោគ្នាសាមគ្គីភាព រវាងរបស់ពួកគេហ្នឹងណាវាវាអត់អីជាឧបសគ្គសម្រាប់គេទេ you know ហើយការសាមគ្គីហ្នឹងឯងដេញធ្វើឲ្យ ពិភពលោកទាំងមូលហ្នឹងណាមានមោទនភាពមែនតើមានមោទនភាពមែនតើជាតិសាសមួយដេញខំប្រឹងឈរខ្លួនឯងយកជីវិតទៅបដូរប្រឈមជាមួយនឹងគ្រាប់កាភ្លើងលើកដៃឲ្យគេបាញ់គេបាញ់គ្រាប់ប្រើប្រើនៅដៅចូលទៅទៀតយកខ្លួនយកទៅទុក រត់ក្រោះយកខ្លួនយកទៅទុកកភ្លើងយន្តរបស់រុស្ស៊ីរូបភាពបង្ហោះចេញមកខាងក្រៅធ្វើឲ្យគេរំភើបមែនទែនការលះបង់របស់សេលិនស្គីធ្វើឲ្យអ្នកនយោបាយបរទេសនិងអ្នក ជំនួញធំធំរំជួលចិត្តហើយគេឆ្លើយតបទៅនឹងសំណុំពររបស់គាត់យល់ទេសំខាន់មែនទែនការលះបង់របស់គាត់ធ្វើឲ្យគេរំជួលចិត្តហើយគេស្នើសុំ គេឆ្លើយតបទៅនឹងសំណងរបស់គាត់រដ្ឋមន្ត្រីគមនាគមន៍របស់គាត់សុំឲ្យអឺមហាសេដ្ឋីអឺម្ចាស់ក្រុមហ៊ុន Tesla នេះ Xspace លោកអឺហីផ្លេចឈ្មោះកម្ពុជាមហាសេដ្ឋីក្រុមហ៊ុន Tesla សុំឲ្យបើកបើកអ៊ីនធឺណិតអឺអ៊ីនធឺណិតអ៊ីនធឺណិតរបស់គាត់នឹងគឺអត់មានគេប្លុកបានទេសូមឲ្យបើក satellite អ៊ីនធឺណិតរបស់គាត់ហ្នឹងឲ្យអ៊ុយក្រែនប្រើគេបើកឲ្យណាគេបើកឲ្យអូ Elon Musk យេ Elon Musk Elon Musk បើកឲ្យបើកឲ្យប្រើបើគុំឲ្យ Elon Musk បើអត់បើកឲ្យប្រើគុំអីខ្ទេចបាត់ហើយអូខេគុំអីអត់មានអ៊ីនធឺណិតប្រើទេហើយតើអត់មានអ៊ីនធឺណិតប្រើមានន័យថាម៉េចសោកនាដកម្មទាំងអស់ដែលកើតនៅក្នុងទឹកដីអ៊ុយក្រែនណាពិភពលោកនឹងអាចនឹងអ៊ីឡនម៉ាស់បងពិភពលោកអាចនឹងអត់ដឹងទាំងអស់ហើយ ហើយនៅពេលដែលពិភពលោកអត់ដឹងណាអាប្រសិទ្ធភាព inspiration ហ្នឹងណាវាអត់ហេតខ្លាំងទេតើអត់ហេតខ្លាំងណាតាហ្នឹងវាអត់ហេតខ្លាំងណារឿងរបស់អ៊ុយក្រែនណាគេអត់សូវយកចិត្តទុកដែរដូច្នេះអានឹងសំខាន់មែនតើសួរអ្វីអ្វីទាំងអស់ចេញមកពីអ្នកណាចេញមកពី Zelensky សាលិនស្គីអត់ព្រមទៅណាសាលិនស្គីឈោមួយប្រជាជនសាលិនស្គីសុកចិត្តស្លាប់នៅលើទឹកដីរបស់គាត់ធ្វើឲ្យប្រជាជនរួបរวมគ្នាធ្វើឲ្យប្រជាជនស្ម័គ្រស្លាប់ធ្វើឲ្យពិភពលោកទទួលស្គាល់ការលះបង់នោះគេហើយខ្មែរមិនដឹងនៅកន្លែងណាបញ្ហាកម្ពុជា off the table and I don't know how long កម្មបញ្ហាកម្ពុជា off the table so what អ្វីដែលប្រជាជនកម្ពុជាត្រូវធ្វើគឺជួយខ្លួនឯងជួយខ្លួនឯង អូខេហើយខ្ញុំចង់និយាយថា Zelensky ដល់មែនតើគាត់គាត់វល់ឲ្យគេបិទការពីដែនអាកាសឲ្យគាត់ឲ្យឲ្យអាមេរិកហើយនឹងអង្គការឲ្យ EU ប្រកាសអឺបិទផ្លូវអាកាសរបស់គាត់កុំឲ្យយន្តហោះរុស្ស៊ីហោះប៉ុន្តែ គេអត់ព្រមធ្វើមាន មនុស្សរបស់គណៈបព្វជិគណៈបព្វជិជនអឺ អមមានមនុស្សរបស់គណៈបកប្រជាជនដែលគ្រប់គ្រងពូទីន ឬមួយក៏សើចចំអកឲ្យលោកសេរីពួកមនុស្សដែលសើចចំអកលួយសេរីចាយលុយដុល្លារប្រើ iPhone ប្រើអ៊ីនធឺណិតជាអ្វីដែលលោកសេរីអ្នកបង្កើតអ៊ីនធឺណិត Facebook iPhone សិតទៅលោកអ្នកសេរីអ្នកបង្កើតរួចហើយសើចចំអកឲ្យគេវាថាអឺលោកសេរីនឹងខ្លាចរុស្ស៊ីអន់ អឺហេតុអីបានជាអត់ហ៊ានអត់ហ៊ានអឺការពារអត់ហ៊ានចូលទៅសង្គ្រាមជាមួយនឹងរុស្ស៊ីអត់ហ៊ានប៉ះរុស្ស៊ីអន់អន់អញ្ចឹងហើយចោទថាពួកលោកសេរីហ្នឹងបង្កសង្គ្រាមបង្កសង្គ្រាមនៅអ៊ុយក្រែនរួចហើយដោះដៃចេញសម្រាប់ខ្ញុំយល់ថាអ្នកនិយាយអញ្ចឹងអេ វាមានទស្សនៈក្រៅប្រទេសក៏និយាយចឹងដូចគ្នាដែរវាអល់វាវាតែងតែមានទស្សនៈពីរផ្ទុយគ្នាអូខេខ្ញុំមិនថាគេខុសទេក៏មិនដែរខ្ញុំគិតថា នៅក្នុងនាមខ្ញុំជាមនុស្សសម័យថ្មីជាមនុស្សដែលផ្ដល់តម្លៃធំមែនតែន ទៅឲ្យផ្ដល់តម្លៃធំមែនតែនទៅទៅលើអិសរភាពនៃជាតិសាសន៍នីមួយនីមួយ you know អឺឯករាជ្យភាពតម្លៃជាតិសាសន៍នីមួយនីមួយអធិបតេយ្យភាពរបស់គេណាគោរពអធិបតេយ្យភាពរបស់គេគោរពអឺ អឺបទបញ្ជាអន្តរជាតិគោរពច្បាប់អន្តរជាតិស្អប់សង្គ្រាមស្អប់ការបង្ហូរឈាម ស្អប់ការកុហកបោកប្រាស់ណាគៀបសង្កត់ស្អប់នេះស្អប់អូខេខ្ញុំអត់ទោសលោកសេរីទេហើយខ្ញុំក៏អត់ខ្ញុំប្រឆាំងដាច់ខាតពូទីនជាមនុស្សឈ្លានពាន ពូទីនគឺជាមនុស្សឆ្លៀនពៀនពូទីនគឺ criminal killer មិនថាមក kill ប្រជាជននៅអ៊ុយក្រែនទេសម្រាប់ប្រជាជនខ្លួនឯងទៀតចាប់ប្រជាជនខ្លួនឯងដាក់គុកទៀតអ្នកណាដែល internet មានបញ្ហា I don't know why okay um so រឿងនេះរឿងអ៊ុយក្រែននេះគឺបានធ្វើឲ្យពិភពលោកទាំងមូលនឹងគឺរំភើបហើយរួមគ្នាជួយអាឡម៉ង់ណាដែលមានទស្សនៈ មិនចង់ជួយហើយសើចចំអកឲ្យអ៊ុយក្រែនពីមុនណាឥឡូវនឹងជួយអ៊ុយក្រែនលើសគេលើសឯងទៀតអូខេឥឡូវនឹងជួយអ៊ុយក្រែនលើសគេលើសឯងទៀតហើយប្រទេសតូចតូចផ្សេងទៀតដែលកំពុងមានចំហអព្យាក្រឹតដូចជាប្រទេសអីខ្ញុំភ្លេចទៅប្រទេសអីខ្ញុំភ្លេចអឺមានចំហអព្យាក្រឹតនៅក្នុងអង្គការ EU ហ្នឹងណានៅក្នុងនៅក្នុង EU ក៏ក៏ចាប់ផ្ដើមដូរចំហដែរ Swiss Sweden អឺចាប់ផ្ដើមដូរចំហ you know ហើយមិនដែលមានទេមិនដែលមានសូម្បីតែរុស្ស៊ីវាចោតរុស្ស៊ីចោតថាម៉េចហ៎លោកសេរីអឺ gangster លោកសេរីគេចាប់ដើមប្រើប្រើប្រើវប្បធម៌មួយគេ gangster អឺរំលោភបំពានលើទ្រព្យសម្បត្តិឯកជនរបស់គេ នេះមិនមែនជាច្បាប់អន្តរជាតិទេហ្នឹងណាហើយហើយពូទីននឹងចាត់ទុកទង្វើ ដាក់ទណ្ឌកម្មលើប្រទេសរបស់គាត់ហ្នឹងណាជាជាការប្រកាសសង្គ្រាមនិងគម្រាមថែមទៀតគម្រាមថែមទៀតដូច្នេះហើយអឺងាកមកស្រុកខ្មែរយើងវិញមេរៀនដ៏ល្អបំផុតដែលយើង take away ពីអ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែនណា គឺថាប្រជាជនអ៊ុយក្រែន បានទទួលការគ្រប់គ្រងពេញពិភពលោក គឺដោយសារខ្លួនគេ បានលះបង់មុន ការគ្រប់គ្រងពេញពិភពលោកទាំងអស់នេះមិនបានមកដោយស្រួលស្រួលទេគឺ បានមកពីការលះបង់របស់មេដឹកនាំគេនឹងបានមកពីការលះបង់របស់ប្រជាពលរដ្ឋគេមិនមែនដេកចាំអន្តរជាតិជួយទេ Fin Fanglong យ៉ា Finland Finland Finland ហើយនឹងមានប្រទេសអឺមួយទៀតមានប្រទេសមួយទៀតដែលមិនមែនជាសមាជិក NATO ដែរប៉ុន្តែមានព្រំដែនជាប់ជាមួយនឹងអឺប្រទេសអ៊ុយក្រែនហ្នឹងណាកំពុងតែបច្ចាណាចង់ចូលជាសមាជិក EU ហើយនិងសមាជិក NATO ញ៉ាប្រទេសហ្នឹងអឺ អឺ Moldova នេះប្រទេស Moldova កំពុងពិចារណាចង់ចូលហើយបើសិនជាប្រទេសនឹងឆ្លាតប្រទេសនឹងត្រូវឆក់ឱកាសហ្នឹងចូលពីព្រោះរុស្ស៊ីមិនអាចវាយប្រទេសពី3ក្នុងពេលតែមួយទេប្រទេសនឹងអាចឆក់ឱកាសចូលជាសមាជិក EU ជាសមាជិក NATO អឺហើយឆក់ឱកាសនឹងបណ្ដាអាប៉េរូវាឈួតអាប៉េរូវាក្រាញ់ណាស់ខ្លាំងពេកបើសិនជាប្រទេស មូរ៉ូវ៉ាហ្នឹងគាត់ឆ្លាតគាត់ឆក់ឱកាសហ្នឹងចូលជាសមាជិកពីព្រោះខ្ញុំជឿថារុស្ស៊ីមិនអាចវាយប្រទេសពីរក្នុងពេលតែមួយដូច្នេះហើយ អ្វីដែលយើងអាចរៀនសូត្រពី ពីអឺអ៊ុយក្រែនគឺការលះបង់របស់គេដែលជាដើមទុនការលះបង់ការតស៊ូជួយខ្លួនឯងគ្រប់មធ្យោបាយរហូតដល់ដង្ហើមចុងក្រោយការតាំងចិត្តអស់ហ្នឹង គឺជាដើមទុនដែលបានទទួលការគ្រប់គ្រងពេញពិភពលោកពិភពលោកបាត់ច្បាប់ហ្មងគឺថាពិភពលោកបាត់ច្បាប់ច្បាប់ទម្លាប់អន្តរជាតិគឺលែងនិយាយគឺនិយាយតែពីអមនុស្សធម៌និយាយពីអមនុស្សធម៌និងសោកនេតកម្មទៅលើប្រជាជនអ៊ុយក្រែនគឺជាទង្វើខុសច្បាប់ដូច្នេះគេនឹងចាត់គុកវិមធ្យោបាយដើម្បីមិនឲ្យសោកនេតកម្មនេះ បន្តកើតឡើងនៅក្នុងប្រទេសដទៃទៀតហើយគេច្បាស់ណាស់រឿងហ្នឹងមិនធ្វើមកគេច្បាស់ខ្ញុំមនុស្សសាមញ្ញក៏ខ្ញុំច្បាស់ដែររឿងហ្នឹងបើគេអនុញ្ញាតឲ្យរុស្ស៊ីឈ្នះសង្គ្រាមហ្នឹងអនុញ្ញាតឲ្យរុស្ស៊ីពូទីនបង្កសោកនាដកម្មនឹងហើយអត់មានការទូខត្រូវរួចខ្លួនណាណាចិននឹងធ្វើដូចគ្នាចិននឹងឈ្លានពានប្រទេសតូចតូច ដូចគ្នាចិនធ្វើរួចហើយអូខេប៉ុន្តែមិនមិនមិនមិនឆៅឆៅដូចរុស្ស៊ីចឹងទេចិននឹងធ្វើដូចគ្នាយួននឹងអាចឈ្លានពានកម្ពុជាលើកទី2យួននៅក្នុងទឹកដីខ្មែរប៉ុន្តែបើសិនជារឿងហ្នឹងណារុស្ស៊ីធ្វើទៅវាឈ្នះរួចហើយវាអត់មានទណ្ឌកម្មអីរួចហើយវាចេះតែវានឹងបង្កឲ្យមានភាពចម្រូងចម្រាលនៅក្នុងសម្ដាប់ធ្នាប់អន្តរជាតិ ដូច្នេះគេច្បាស់ណាស់គេអត់ឲ្យមនុស្សរួចខ្លួនទោះបីក្នុងតម្លៃណាក៏ដោយគេមិនឲ្យមនុស្សនឹងរួចខ្លួនទេយល់ទេអញ្ចឹងអ្វីអ្វីទាំងអស់បានមកពីការលះបង់បានមកពីខ្លួនជួយខ្លួនឯងមិនមែនការលះបង់មិនមែនជំនួយពេញពិភពលោកបងប្អូន Vladimir Zelensky គាត់គ្រាន់តែ អំពាវនាវឲ្យក្រុមហ៊ុន Visa ឲ្យក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនអឺដែលជាក្រុមហ៊ុន credit ធំធំមែនតើពិភពលោកធំមែនតើនៅក្នុងពិភពលោកក្រុមហ៊ុនពីរហ្នឹង credit ហើយនិង Mastercard អឺ Visa ហើយនិង Mastercard ឈប់ឲ្យដំណើរការនៅក្នុងប្រទេសប្រទេសរុស្ស៊ីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី 2ម៉ោងក្រោយមកក្រុមហ៊ុននឹងឆ្លើយតបភ្លាមបတ် Visa ហើយនិង Mastercard នៅក្នុងប្រទេសរុស្ស៊ីมันអាចប្រើនៅខាងក្រៅហើយក៏ខាងក្រៅក៏មិនអាចប្រើនៅក្នុងប្រទេសរុស្ស៊ីមិនដែលមានទេបងប្អូនអត់ដែលមានទេធម្មតាក្រុមហ៊ុននីមួយនីមួយគេចង់បានប្រាក់ចំណេញគេអត់ខ្វល់រឿងអីផ្សេងទេប៉ុន្តែនេះ never happen never ហេតុអីហ៎គេរំភើប គេរំភើបនឹងមនុស្សដេញឈរលើកដៃមនុស្សអត់មានកំភ្លើងនៅក្នុងដៃមនុស្សដៃតែទេរុញរកក្រោះឲ្យថយក្រោយគេរំភើបហើយមនុស្សមានបេះដូងបងប្អូនមនុស្សមានបេះដូងពេលខ្លះលុយពេលខ្លះបេះដូងហើយនឹងមនោសញ្ចេតនាវា overcome មកនេះ បេះដូងនោះមនោសញ្ចេតនាវាធំជាងលុយពេលខ្លះអែនពេលខ្លះគឺក្នុងករណីអ៊ុយក្រែនហ្នឹងឯងករណីអ៊ុយក្រែនឥឡូវដោយសារការរំភើបទាំងអស់ហ្នឹងប្រជាជនជប៉ុនស្ម័គ្រចិត្តចូលទៅជួយច្បាំងអ្នក retire ទៅហ៊ាន retire នៅអាមេរិកស្ម័គ្រចិត្តចូលជួយជួយច្បាំងអ្នកប្រជាជនថៃ ដេញស្អប់សង្គ្រាមជួយជួយច្បាំងកាណាដាយុប្រជាជនកាណាដាមួយចំនួនសុខចិត្តទៅអ៊ុយក្រែនជួយច្បាំងសហគមន៍អ៊ុយក្រែនពេញពិភពលោករីងគេលុយធ្វើអីក៏ដោយដែលគេអាចធ្វើបានគ្រប់ធូនេះណានេះគឺជាចលនាពិភពលោកធំមែនតើ ចឹងបានគេនិយាយថាម៉េចទេ Zelensky មិនត្រឹមតែ ជាវីរៈបុរសរបស់ ប្រជាជនអ៊ុយក្រែនទេគឺជាវីរៈបុរសរបស់មនុស្សជាតិមកពិភពលោកដែលគាត់ rally គឺគាត់កេណ្ឌមនុស្សឲ្យស្អប់សង្គ្រាមគាត់កេណ្ឌមនុស្សឲ្យចេះស្រឡាញ់សេរីភាពគាត់កេណ្ឌមនុស្សឲ្យខ្លាចទៅជាអ្នកជាតិនិយមហ៊ានស្លាប់ដើម្បីប្រទេសខ្លួនឯងគាត់កេណ្ឌគាត់កេណ្ឌអ្នកស្អប់អំពើហិង្សាទាំងអស់មករួមគ្នា សូម្បីតែអ្នកក្រុមហ៊ុនឯកជនដែលគោលដៅរកតែប្រាក់ចំណេញណាក៏បិទសភៅបញ្ជីប្រាក់ចំណេញរបស់គេសុកចិត្តបិទប្រតិបត្តិការនៅរុស្ស៊ីគេបិទសភៅប្រាក់ចំណេញរបស់គេគេអត់ខ្វល់គេខាតទេគេអត់ខ្វល់ទេគេដើម្បីប្រឆាំងទៅនឹងអំពើឈ្លានពានប្រឆាំងទៅនឹងអំពើអមនុស្សធម៌ ជួយជាតិសាសមួយជួយជាតិសាសមួយជួយមនុស្សដែលសុខចិត្តងាប់ដើម្បីប្រទេសខ្លួនឯងការលះបង់នេះមានទំហំធំធេងសូម្បីខ្ញុំនិយាយខ្ញុំអូដាំក៏ហើយខ្ញុំគិតមើលគេខ្ញុំ so inspired really ខ្ញុំចេះគិតក្នុងចិត្តថាបើសិនជារុស្ស៊ីបាញ់ គ្រាប់មីស៊ីលធ្លាក់នៅកាណាដាឬមួយក៏បាញ់នុយក្លេអ៊ែរឬទម្លាក់នុយក្លេអ៊ែរចំប្រទេសកាណាដាខ្ញុំនិយាយខ្ញុំខ្ញុំអត់ចេះបាញ់កាភ្លើងទេក៏ប៉ុន្តែខ្ញុំនឹងស្ម័គ្រចិត្តទៅជួក្រួយកងទ័ពជួយតាហ៊ានជួយអញ្ជូនគ្រាប់ក៏ខ្ញុំធ្វើដែរ you know ជួយធ្វើអីក៏ខ្ញុំធ្វើដែរខ្ញុំនឹងធ្វើបើសិនជាបើសិនជារុស្ស៊ី somehow mistake mistake ធ្លាក់លេខទម្លាក់អាដែងប៉ារ៉ាម៉ាណូចំកាណាដាខ្ញុំនឹង យូណូទៅខាងក្រោយតែហ៊ានបើយើងអត់ចេះបាញ់កំភ្លើងក៏យើងអាចជួយបានយើងអាចជួយយូណូមើលថែតែហ៊ានអ្នកឈឺអីក៏អឺដាំបាយដាំទឹកអីអីអញ្ចឹងយើងជាកិច្ចការដែលយើងអាចធ្វើបាន so inspiration really ខ្ញុំតសើមែនតើហើយខ្ញុំអត់ដឹងថានៅលើពិភពលោកនេះអឺ មិនទាន់មានប្រវត្តិសាស្ត្រនៃចិត្តសាសនាមួយដែលបានធ្វើឲ្យមានចលនាក៏ក្រើកមេឃរងជួយដែរអញ្ចឹងប៉ុន្តែយើងអរគុណ Facebook នេះខ្ញុំជឿថាមានវីរៈបរិសុទ្ធច្រើនណាស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិខ្ញុំជឿខ្ញុំជឿមានមនុស្សអស្ចារ្យច្រើនណាស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក៏ប៉ុន្តែដោយសារនៅក្នុងយុគសម័យហ្នឹងវាអត់មានអ៊ីនធឺណិត វាអត់មានវាមិនមែនជាយុគសម័យ globalization ដូចយើងចេះស្អីស្អីក៏យើងអាចមើលឃើញនៅនឹងបាតដៃរបស់យើងស្អីស្អីក៏យើងមើលដឹងទាំងអស់គេថាវាមិនដូចអញ្ចឹងបានថានៅក្នុងនៅក្នុងរឿងអ៊ុយក្រែននេះគឺប្រវត្តិសាស្ត្រមនុស្សជាតិដែរដែលពិភពលោកគឺថារួមគ្នាជាធ្លុងមួយ អ្នកដែលមិនចង់លូកដៃគឺបែរជាមកលូកដៃអ្នកដែលមិនចង់ជួយបែរជាជួយក្រុមហ៊ុនដែលរស់ស៊ីដើម្បីតែប្រាក់ចំណេញលែងខ្វល់ពីប្រាក់ចំណេញគឺខ្វល់អំពីមនុស្សធម៌ខ្វល់អំពីជីវិតមនុស្សខ្វល់អំពីឯករាជ្យភាពនិងវីរភាពសូប្រជាជនខ្មែរដែលមើលរឿងអ៊ុយក្រែនដែលតាមដានរឿងនៅអ៊ុយក្រែនគួរហ៊ានរឿងសំខាន់សំខាន់ដូចខ្ញុំនិយាយមិញអញ្ចឹង មិនអង្គុយមើលឲ្យអូយអស់ចាមែនតើវ៉ាវអស់ចាមែនតើអូអុយក្រែនបាញ់ធ្លាក់កយន្តហោះកបាត់យន្តហោះរបស់យន្តហោះចម្បាំងរបស់រុស្ស៊ីអូអុយក្រែនធ្វើចុះអូអុយក្រែនចុះខ្លាំងណាស់អញ្ចឹងចុះពភាសាចុះឡើងចុះឡើងដល់ពេលស្រុកខ្មែរឧទាហរណ៍ណាដល់ពេលស្រុកខ្មែរយួនយកខេត្តកដាលអស់មួយអត់មានណាគេហ៊ានធ្វើអីទាំងអស់ ខ្ញុំនិយាយលេងខ្ញុំនិយាយលេងឯងមើលគេរសើរគេថាគេអស់ចាអីចឹងចុះដល់ពេលខ្លួនឯងបើសិនជាយួនយកខេតកដាលបាត់មួយគ្មានតែហ៊ានងើបទេខ្ញុំជឿគ្មានតែហ៊ានងើបហើយបើហ៊ានតែឃើញតែហ៊ានឆ្លៀនពេលមកខ្ញុំប្រាប់ទៅផ្ទះមួយមួយនាំគ្នាហត់ចូលត្រង់សេឬមួយក៏មិត្តទ្វារផ្ទះខ្ទេចអស់ហើយគ្មានតែគេចេញមកតាមផ្លូវមួយ រងចាំអន្តរជាតិជួយ this is very sad ខ្ញុំប្រាប់ខ្ញុំមានអារម្មណ៍ចឹង sad មែនដែរតើតើយើងគូបន្ទោសមកដល់ចំណុចហ្នឹងតើយើងគូតែបន្ទោសអ្នកនយោបាយទាំងអស់ទេ that's why ខ្ញុំចង់និយាយថាអ្នកនយោបាយក៏ដោយប្រជាពលរដ្ឋក៏ដោយយើងមានករណីចកិច្ចយើងមានករណីចកិច្ចចែករំលែកចំពោះសង្គម នៅក្នុងរបៀបផ្សេងគ្នាអ្នកនយោបាយគេដើរតួជាក្បាលម៉ាស៊ីននៅក្នុងការកែនប្រមូលអ្នកកំណត់ដូចគ្នាដើម្បីធ្វើឲ្យអាកំណត់ហ្នឹងវាមានអធិពលអ្នកនយោបាយមិនមែនជាមនុស្សដែលត្រូវយកកកគេយកទៅយកកកគេយកទៅឲ្យ គេបាញ់ឬមួយក៏យកខ្លួនគេយកទៅពាំងគ្រាប់ដើម្បីមនុស្ស10 20លាននាក់ឯងយល់ទេអ្នកនយោបាយគឺជាអ្នកដែលពូនផ្ដុំប្រមូលដឹកនាំអ្នកដែលមានកម្រិតដូចគ្នាហើយធ្វើឲ្យកម្រិតនឹងមានអតិពលដើម្បីផ្លាស់ប្ដូរទៅរកផ្លូវមួយដែលវាវិជ្ជមានផលប្រយោជន៍សម្រាប់សង្គមហើយបើរឿងអីតែបន្ទោសតែអ្នកនយោបាយរឿងអីបន្ទោសតែអ្នកនយោបាយហើយប្រជាជនខ្លួនឯងអត់ចូលរួមណា អាហ្នឹងគឺខុសហើយអាហ្នឹងខុសហើយមានអាខ្លះបន្ទោសអ្នកនយោបាយអូអាខ្លះហ្នឹងអត់ព្រមធ្វើអីអាខ្លះហ្នឹងនៅស្ងាត់ឈឹងអញចេះអញចុះខ្ញុំនិយាយចេះវិញខ្ញុំនិយាយចេះវិញខ្ញុំនិយាយចេះវិញមើហុងសុខហួរលោកហុងសុខហួរតំណាងហៀ ជាប់គុកដោយសាររឿងព្រំដែនអឺលោកតំណាងហៀអឺអីនៅអាមេរិកនេះអឺអ៊ុំសំអានជាប់គុកដោយសាររឿងព្រំដែនលោករងឈុនជាប់គុកដោយសាររឿងព្រំដែន មានប្រជាជនខ្មែរណាម្នាក់ឈប់ម៉ូតូបើកម៉ូតូថែនថែននេះឈប់មកតឡាការសេកលើកទឹកចិត្តគាត់ផ្ទះដៃឲ្យគាត់ទេ No No សំណួរសួរថាតើមានអ្នកនយោបាយណាទៀតដេញសុកចិត្តលះបង់សេរីភាពខ្លួនឯង ដើម្បីមនុស្សដែលអត់ខ្វល់អំពីខ្លួនឯងនិយាយសួរម្ដងទៀតតើមានអ្នកនយោបាយប៉ុន្មានអ្នកទៀតដេញសុកចិត្តលះបង់ជីវិតនិងសេរីភាពរបស់ខ្លួនឯងដើម្បីមនុស្សដែលអត់ដែលខ្វល់ពីខ្លួនឯងណាសំណួរនេះខ្ញុំសួរទៅប្រជាពលរដ្ឋខ្មែរ សំណួរនេះខ្ញុំសួរទៅពួកអាអ្នក ដែលចូលចិត្ត ជេរអ្នកនយោបាយអត់ធ្វើនេះអត់ធ្វើនោះលោកប្រធានាធិបតីអ៊ុយក្រែនណា Zelensky sorry ប្រធានាធិបតីអ៊ុយក្រែនណាគាត់អត់រត់ទេគាត់រត់ទេប៉ុន្តែគាត់លាក់ខ្លួននៅកន្លែងសម្ងាត់ កន្លែងសម្ងាត់ហ្នឹងណាគ្រាប់មីស៊ីលល្មមល្មមបាញ់អត់ដល់ទេខ្ញុំប្រាប់វិមានកន្លែងប្រធាននៃដីលាក់ខ្លួននឹងនៅរូងហើយបើយើងនិយាយអំពីកម្រាស់បេតុងឬក៏តសហើយនឹងជាងគេហ្នឹងមីស៊ីលមុំមុំបាញ់អត់ចូលទេគេអត់គេទេប៉ុន្តែគេមានកន្លែងគេសវត្ថភាពមែនតើអូខេ ហើយបើសិនហើយបើសិនជាអីនិយាយមិនដឹងម៉េចងាប់ហើយនិយាយមិនដឹងម៉េចកន្លែងប្រធានរដ្ឋមួយមួយអាណាគេទៅនៅផ្ទះល្វែងងាប់ហើយកន្លែងប្រធានរដ្ឋមួយមួយគ្មានអាណាគេសងសង់ដូចផ្ទះល្វែងបូរីពេញហួតដូចបរិយអីទេងាប់ហើយកន្លែងប្រធានប្តីមួយមួយគឺកន្លែងដេញគ្រាប់បាញ់អត់ចូលអូខេលើកលែងថាប្រធាននេះអាហ្វ្រិកអីមិនដឹងទេអូយក្រែនមិនប្រទេសអន់អន់ណា អ៊ុយក្រែនជារដ្ឋមួយដែលគេរីចម្រើនដែរណាយ៉ាហើយបើសិនជាបើសិនជាប្រទេសហ៊ានរុស្ស៊ីចូលទៅដល់ទីក្រុងកលែងដែង ប្រធានាធិបតីនឹងអឺទៅគៀកកលែងប្រធានាធិបតីមែនទេណាហើយគេគិតថាវាអត់មានសវត្ថភាពសម្រាប់គាត់ទេណាគេនឹងចម្លៀសគាត់ទៅកន្លែងផ្សេងនៅក្នុងទឹកដីអ៊ុយក្រែនហ្នឹងតែកន្លែងផ្សេងគេនឹងចម្លៀសគេមិនមែនឲ្យគាត់នៅនឹងសត្រូវចូលមកបាញ់សម្លាប់គាត់ទេអូខេ គាត់អត់រត់ទេគាត់សុខចិត្តស្លាប់ជាមួយប្រជាពលរដ្ឋប៉ុន្តែគាត់ស្លាប់ក្រោយគេយល់អត់គាត់អត់រត់ទេគាត់សុខចិត្តស្លាប់នៅលើទឹកដីអ៊ុយក្រែនជាមួយនឹងប្រជាពលរដ្ឋអ៊ុយក្រែនប៉ុន្តែគាត់នឹងជាមនុស្សដែលស្លាប់ក្រោយគេសលិនស្គីគាត់នឹងស្លាប់ក្រោយគេប្រជាជន គេមិនអោយគាត់ស្លាប់មុនទេយល់ទេមុននឹងគាត់ស្លាប់ហ្នឹងណាត្រូវច្រឡងខ្មោចប្រជាពលរដ្ឋគេសិន ចឹងបានយើងចង់និយាយថាអញ្ចេះគេមិនអោយមេតបស្លាប់ទេគេមិន អាចបដ ாய் អោយគេមិនអាចបដ ாய் អោយចាប់មេតបបានទេទៅវិញទៅមកខ្ញុំចង់និយាយទៅឲ្យពួកអាអ្នកដែរចូលចិត្តប្រៀបធៀបចូលចិត្តប្រៀបធៀបអាខ្លះនឹងប្រៀបធៀបសមរស៊ីនឹងជាមួយនឹងអូយអុយក្រែនគេអញ្ចេះ អ៊ុយក្រែនគេនៅមួយប្រជាពលរដ្ឋខ្លួនឯងសំងស៊ីនឹងរត់ចោលសមរភូមិឡាឡាឡាឡា The end of the day មេដឹកនាំត្រូវតែជាមនុស្សដែលគេត្រូវការពារចុងក្រោយបំផុតមេដឹកនាំគឺជាមនុស្សដែលគេត្រូវការពារហើយបើសិនជាស្លាប់គឺស្លាប់ក្រោយគេយល់ទេហឹមហើយប្រៀបធៀបនឹងវាខុសទៀត ប្រៀបធៀបនោះខុសបើសិនតែយើងប្រៀបធៀបចង់ប្រៀបធៀបប្រធានដីអ៊ុយក្រែនណាបើក្នុងគណៈបកសង្គ្រោះជាតិណាត្រូវប្រៀបធៀបមួយកម្មសខាបានត្រូវកម្មសខាប្រធានបកសំរងស៊ីមិនមែនប្រធានបកឯងយល់ទេសំរងស៊ីលាលែងគាត់ឯងគាត់លែងប្រធានបកឯងយ៉ាកម្មសខានៅក្នុងប្រទេសកម្ពុជាប៉ុន្តែគាត់ inspire ប្រជាជនទេនោះគាត់ធ្វើអីដើម្បីមកគុំនិយាយប្រៀបធៀបដល់ Zelensky ប្រៀបធៀបត្រឹមតា អង្សានសុជីហ្នឹងបានហើយភាពធៀបត្រឹមអង្សានសុជីបានហើយគាត់មានដែរហ៊ាននិយាយមួយម៉ាត់សំបីតាហៅខ្លួនឯងប្រធានគណៈបកសង្គ្រោះជាតិណាក៏អត់ហ៊ានហៅផងអាហ្នឹងគឺអត់រត់ទេប៉ុន្តែសង្ងំសុខសាឡិនស្គីគេអត់រត់ទេប៉ុន្តែគឺថាគេពីវនេះប្រជាជនគេប្រឆាំងនឹងការឈ្លានពាន ខុសគ្នាអាមួយអត់រត់ទេប៉ុន្តែសង្ងំសុខមួយទៀតគេអត់រត់ទេក៏ប៉ុន្តែគេ គឺថាគេគេតស៊ូគេងាប់គេរស់ជាមួយនឹងប្រជាជនគេ ប្រឆាំងនឹងរបបឆ្លៀនពៀនប្រឆាំងនឹងទៅធ្វើអមនុស្សធម៌ការពារផលប្រយោជន៍ជាតិខុសគ្នាខុសគ្នាចាំមកខ្ញុំចង់និយាយថាអញ្ចឹងកុំបាច់បដូរអ្នកនយោបាយ អូខេខ្ញុំអត់បន្ទោសកម្មសខាទាំងស្រុងទេខ្ញុំនិយាយឲ្យស្មោះកម្មសខាប្រហែលជាគាត់មើលឃើញដែរកម្មសខាក៏អាចមើលឃើញដែរដូចខ្ញុំនិយាយមិញអញ្ចឹងខ្វះហេតុតានាងហេអ្នកតានាងហេអ្នកនយោបាយជាប់គុកពីរបីអ្នកហើយជាប់គុកហើយអ្នកនយោបាយនោះប៉ុន្តែអត់មានប្រជាជនណានៅមុខតឡាការឈប់ម៉ូតូទេដៃឲ្យគាត់អត់ហ៊ានហ្មងគឺអត់ហ៊ានអត់មានទេអត់មានទេ អញ្ចឹងកឹមសុខាចង់អញ្ចឹងគាត់ឃើញដែរណាគាត់ឃើញចុំអត់មានអាបាតកម្មអត់មានណារវល់ហើយអញ្ចឹងអញខ្លាំងតែឯងហ្នឹងវាអាចវាអាចកឹមសុខាគាត់អាចមើលឃើញអញ្ចឹងដូច្នេះហើយវាចង់និយាយថាម៉េចខ្ញុំចង់និយាយថាម៉េចអ្នកនយោបាយពឹងពលរដ្ឋពលរដ្ឋពឹងអ្នកនយោបាយតាំងពីហ្នឹងត្រូវទៅតាមគ្នា អ្នកនយោបាយក្លាហានប្រជាពលរដ្ឋត្រូវតែក្លាហានដែរបើអ្នកនយោបាយគេក្លាហានហើយគេជាប់គុកហើយប្រជាពលរដ្ឋអត់មានអង្គើបន្តិចសោះអ្នកគេទៀតចង់លះបង់យល់ខ្ញុំនិយាយណាគេទៀតចង់លះបង់ណាបងប្អូនខ្ញុំចាំបានថាខ្ញុំអត់ really ពេលខ្លះខ្ញុំមិនដឹងនយោបាយពេលខ្លះករណីខ្លះខ្ញុំមិនដឹងនយោបាយខ្ញុំនិយាយស្មោះ បេះដូងមានហើយការលះបង់មានហើយដាក់ទុនអស់ហើយសង្កថាអស់ជីវិតទៀតអត់អាចបដូរផ្នត់គណិតប្រជាជនបានខ្ញុំប្រាប់បងប្អូនប្រជាជនខ្មែរបើបើប្រជាជនខ្មែរដោយប្រជាជនត្រឹមថាស្រុកថៃចុះខ្ញុំនិយាយថាស្រុកថៃមិនបាច់ទៅភាពរអួយក្រែទេទាំងវើបងសេងសេធារីបងសេងធារីទាំងវើបងសេងធារី ដែលខំប្រឹងថាធ្វើឲ្យខ្លួនគាត់คล้ายទៅជាតំណាង នៃទង្វើអយុត្តិធម៌អ្នកអ្នកដែលរងគ្រោះដោយទង្វើអយុត្តិធម៌គួរមានអ្នកចូលរួមជាមួយគាត់គួរប្រជាពលរដ្ឋសាមញ្ញអ្នករងគ្រោះដីធ្លីអ្នកអីអីណារងគ្រោះដោយរឿងអយុត្តិធម៌ផ្សេងផ្សេងហើយអ្នកខ្លះដែលមិនរងគ្រោះសោះគួរណាស់ចូលរួមមួយគាត់ប៉ុន្តែអត់ទេឃើញទេ គាត់ប្រឆាំងតែម្នាក់ឯងគាត់ដើរផ្លូវតែម្នាក់ឯងឬក៏ពីរបីនាក់ហើយស្ត្រីថ្ងៃសៅរ៍ក៏ដោយថ្ងៃស្ត្រីថ្ងៃសុក្រនឹងក៏ដោយបើប្រជាជនខ្មែរដេញស្អប់អំពើអយុត្តិធម៌ហើយមានវប្បធម៌មួយ ចាត់ទុករឿងអយុត្តិធម៌បញ្ហាសង្គមជារឿងរបស់យើងទាំងអស់គ្នាក្រុមស្ត្រីថ្ងៃសុក្រមិនមែនប៉ុណ្ណឹងទេអេគូមានប្រជាពលរដ្ឋដែលឈឺចាប់នឹងរឿងអយុត្តិធម៌ ចូលរួមមួយគាត់ដែរប៉ុន្តែអត់មានហើយម្នាក់ម្នាក់និយាយថាម៉េចហ៎អូយមិនហ៊ានហ៊ានទេចុញវ័យវ័យមួយចេញពីចាប់ពីអញ្ចេះហ្នឹងមិនហ៊ានទេនៅគ្មានគ្មានរបបផ្ដាច់ការណាមួយដែលអនុញ្ញាតឲ្យយើងតវ៉ាទេគ្មានរបបផ្ដាច់ការណាមួយដែលអនុញ្ញាតឲ្យយើងទទួលបានសេរីភាពដែលយើងគួរទទួលទេអូខេ ប៉ុន្តែសួរថាបើយើងគេមិនអោយយើងហើយយើងមិនគេមិនអនុញ្ញាតយើងហើយយើងអត់ហ៊ានណាតើលទ្ធផលវាយ៉ាងម៉េចគេគេប្រតែខ្លាំងហ្នឹងគេគេប្រតែខ្លាំងយល់ទេវាយ៉ាងនៅរុស្ស៊ីប្រទេសប៉ុណ្ណានៃនៅចិនប្រទេសប៉ុណ្ណានៃ ប៉ុន្តែណាខ្ញុំទៅសើប្រជាជនរុស្ស៊ីដែលប្រឆាំងជាមួយនឹងជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែនណាហ៊ានចេញមកដឹងតែចេញមកដឹងតែគុកប៉ុន្តែគេចេញហើយប្រជាជនរុស្ស៊ីនឹងអត់នៅស្ងៀមទេពីព្រោះមនុស្សដែលធ្លាប់រីករាយសប្បាយជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ចមានការងារធ្វើមានប្រាក់ចំណូលខ្ពស់ជាប្រជាជនដែលមានមោទនភាពដើរលេងនៅក្រៅប្រទេស ជាប្រជាជនដែលគិតថាខ្លួនឯងជាប្រទេសមហាអំណាចមួយហើយស្រាប់តែមកព្រឹបសេដ្ឋកិច្ចធ្លាក់ចុះក្រុមការគៀបសង្កត់របស់ពេញពិភពលោកសម្ពាធពេញពិភពលោក សេដ្ឋកិច្ចធ្លាក់ចុះចេញដំណើរទៅក្រៅប្រទេសលែងបានលុយមាន ផ្ញើធនាគារដកលែងបានធនាគារអស់លុយអស់លុយចាយធរបរបស់ដែលខំប្រឹង សន្សំអ្នកខ្លះសឹងមកជីវិតមកបាត់មកប្រេកភ្នែកដោយសារសង្គ្រាមនៅអ៊ុយក្រែនធ្វើឲ្យពិភពលោកនាំគ្នាគៀបសង្កត់ប្រទេសរុស្ស៊ីហើយវាធ្វើឲ្យប្រជាជនរុស្ស៊ីនឹងរងផលប៉ះពាល់អ្នកទាំងអស់នឹងគឺអត់សុខចិត្តទេអ្នកទាំងអស់នឹងអត់សុខចិត្តទេទោះបីពូទីន ខ្លាំងប៉ុណ្ណាក៏ដោយទោះបីពូទីន បានចំណាយលុយទៅលើ ពួកយោធាចំណាយទៅលើទៅលើវិស័យយោធាចំណាយទៅលើទៅប៉ូលីសតាហ៊ានសម្រាប់ប្រជាជនក្រោយប្រជាជនទាំងអស់នឹងអត់សុខចិត្តទេអូខេប្រជាជនទាំងអស់នឹងនឹងមិនសុខចិត្តទេងាយច្បាស់ជាផ្ទុះនៅក្នុងពេលឆាប់ឆាប់ហ្នឹងច្បាស់ជាផ្ទុះនៅក្នុងពេលឆាប់ឆាប់ហ្នឹងឯងសំណួរសួរថាអញ្ចេះបើប្រជាជនរុស្ស៊ីដូចប្រជាជនខ្មែរប្រជាជនរុស្ស៊ីដូចប្រជាជនខ្មែរ តើនៅក្រុមពូទីនប្រជាជនរុស្ស៊ីនឹងនឹងនឹងវេទនាប៉ុណ្ណាយើងចាំមើលទាំងអស់គ្នាប៉ុន្តែខ្ញុំជឿថាប្រជាជនរុស្ស៊ីជាប្រជាជនដែលមិនមែនអាចនៅស្ងៀមមិនមែនជាប្រជាជនដែលអាចនៅស្ងៀមដែលយើងគេធ្លាប់ស៊ីភីសាឲ្យគេមកស៊ីកតុគេមិនគេនៅមិនស្ងៀមនេះគេអត់សុខចិត្តទេខុសពីប្រជាជនខ្មែរដែលបកកែត្រមហេខ្ញុំនិយាយខ្ញុំអត់មើងងាយណាខ្ញុំនិយាយការពិត ខ្ញុំនិយាយការពិតនេះជាអ្វីដែលខ្ញុំមើលឃើញខ្ញុំមើលឃើញអញ្ចឹងមើលឃើញថាប្រជាជនខ្មែរយើងកុំនិយាយកុំនិយាយដល់តែចូលរួមការពារយុទ្ធធររបស់អ្នកដតីទៀមទីយុទ្ធធររបស់អ្នកដតីសម្បីតែយួនយកខេតកណ្ដាលបាត់អស់មួយក៏ប្រជាជនខ្មែរអត់ឈឺក្បាលដែរហេប្រហែលជាឈឺក្បាលតែអត់ហ៊ានងើបអត់ហ៊ានធ្វើអីទាំងអស់នេះជាអ្វីដែលខ្ញុំមើលឃើញ ហើយបើអ្នកណាទិញវាឃើញមើលឃើញខ្មែរជាជាតិសាសន៍មួយដែលមានមោទនភាពគឺផ្ទុយពីខ្ញុំជាចិត្តសាសមួយយើងធ្លាប់មានមោទនភាពយើងជាចិត្តសាសដែលកសាងអង្គរ right ប៉ុន្តែខ្មែរសម័យនេះ different ខ្មែរសម័យនេះគិតតែរឿងគិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនអាត្មានិយមមែនទែនខ្មែរសម័យនេះខ្ញុំហ៊ាននិយាយអញ្ចឹងហើយណាគេអឺមានទស្សនៈខុសពីខ្ញុំចង់តវ៉ាអីតើ ហ្នឹងហើយជាសិទ្ធិរបស់គេប៉ុន្តែខ្ញុំមើលឃើញអញ្ចឹងយល់ទេអញ្ចឹងណាដើម្បីកែប្រែវប្បធម៌បែបនេះគឺយើងត្រូវការពេលយូរមែនតើកែប្រែវប្បធម៌បណ្ដោះគំនិតជាតិនិយមនេះណាគឺយើងត្រូវការពេលវេយូយូរមែនតើយូរមែនតើហើយអញ្ចឹងហើយអឺយើងអត់អាចអឺនៅស្ងៀមយើងអត់អាចនៅស្ងៀមអឺ ដើម្បីទុកឲ្យឱកាសអឺការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់នឹងខាតរយៈពេល5ឆ្នាំទេទេសរោរយៈពេល5ឆ្នាំអានេះសូនរយៈពេល5ឆ្នាំ វាខាតបងធំហ្នឹងហើយវាខាតបងធំណាអឺមន្ត្រី មូលដ្ឋានមន្ត្រីគុំសង្កាត់ហ្នឹងគឺជាបងឯករបស់ប្រជាពលរដ្ឋជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋហើយមនុស្សកាលណាអឺ មានបង្អែកកាលណាមានអ្នកនិយាយជាមួយ កាលណាមានអ្នកពិគ្រោះយោបល់ជាមួយគឺមនុស្សតែងតែមានអឺបែកចេះបែកកំណត់មានមានការសម្រេចចិត្តមួយដែលល្អជាងយល់ទេមានការសម្រេចចិត្តមួយល្អជាង មាន ជំរើសមួយល្អជាង ធម្មតាក្បាល2ច្រើនជាងប្រសើរជាងក្បាល1ក្បាល5ក្បាល10ហិតទៅល្អមនុស្សកំណត់កាន់តែច្រើនកាន់តែស្វែងរកនៅដំណោះស្រាយមួយដែលប្រសើរជាងមុន ជួយប្រជាពលរដ្ឋបានល្អជាងមុនអូខេ I think ខ្ញុំច្រើនពេកហើយយូរដែរហើយអញ្ចឹងខ្ញុំសូមអរគុណប៉ុណ្ណឹងចោះហើយសង្ឃឹមថាមានពេលវេលាជួយក្រោយទៀតយើងអាចមានមានជួបគ្នានៅក្នុងការ live លើក្រោយទៀតចាអរគុណច្រើនទេណាចាអញ្ចឹងសុខសប្បាយដល់អ្នកគ្នាជម្រាបលា